ថុរតតនតយស័កខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺកូនព្រះពុទ្ធរតនៈ1កូនព្រះធម្មរតនៈ1និងកូនព្រះសង្ឃរតនៈ1ដោយសេចក្តីជ្រះថ្លា និងដោយសេចក្តីគោរពសពសពកាលសពវេលាទូលព្រះបង្គំសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មន្ត្រីសង្ឃពធេរានុធេរៈគ្រប់ព្រះអង្គគ្រប់ឋានានុក្រមទូទាំងបរិជាណាចក្រកម្ពុជាដោយ សេចក្តីគោរពខ្ញុំកណាខ្ញុំបាទដងចាន់នីសូមធ្វើគារវកិច្ចគោរពស្រឡាញ់រាប់អានចំពោះសម្ដេច ទ្រង់ឯកឧត្តមអ្នកអង្គញា លោកជំទាវលោកលោកស្រីអ្នកនាងកញ្ញា ប្រជាពុទ្ធបរិស័ទយុវជនយុវតីកុមារាកុមារីបងប្អូនប្រុសស្រី កម្មករ កម្មការិនីជនរួមជាតិរួមសាសនាទាំងឡាយដែលកំពុងតែផ្ទៀងនៅសោតិនត្រិយារមត្រង់ត្រាប់ស្ដាប់ក្រេបជញ្ជក់យកនៅឲ្យជារសនៃព្រះសទ្ធមវិសេសទេសនា នៅក្នុងគណៈពេលនេះថ្ងៃនេះជាថ្ងៃប្រហោះ5កើតណើតខែស្រាបឆ្នាំចសម្រិទ្ធស័កពុទ្ធសករាជ2562ត្រូវនឹងថ្ងៃទី16ខែសីហាឆ្នាំ2018ផោសាធវោហើយសាធុសាបរសិជនបងប្អូនប្រុសស្រីលោកយាយលោកតាផងទាំងឡាយនៅគណៈពេលនេះខ្ញុំគណៈខ្ញុំបាននឹងបានឱកាសដើម្បីនិទាន ប្រវត្តិរបស់ពុទ្ធសាវិកា ប្រវត្តិពុទ្ធសាវិកាជាបន្តទៅទៀតនៅក្នុង សិភៅប្រវត្តិពុទ្ធសាវិកាដែលជាការរៀបរៀងដោយព្រះភិក្ខុយងសុផាតប្រមូលរៀបរៀង ពី ប្រវត្តិពុទ្ធសាវិកានឹងមានចំនួន50ប្រធេរី50ប្រធេរីប្រធេរីទី1គឺព្រះនាងមហាបជាបតិកោតមី ទី2ព្រះនាងខេមាធេរីទី3ព្រះនាងអបុលវណ្ណាធេរី ទី4ព្រះនាងបដាចារាធេរី ទី5ព្រះនាងធម្មទាននីធេរី ទី6ព្រះនាងនន្ទាធេរី7ព្រះនាងសោណាធេរី8ព្រះនាងសកូឡាធេរី9ព្រះនាងផតទាកណ្ដុលកេសីធេរី10ព្រះនាងផតទាកាបលានីធេរី11ព្រះនាងផតទាកច្ចាណាធេរី12ព្រះនាងកេសាកោតមីធេរី 13ព្រះនាងសង្គាលិកមេដាធេរី14ព្រះនាងកុលធីតាធេរី15ព្រះនាងចាបាធេរី16ព្រះនាងចាឡាធេរី17ព្រះនាងចតាធេរី18ព្រះនាងធេរិកាធេរី19ព្រះនាងតន្តិកាធេរី20ព្រះនាងបណ្ណាធេរី21ព្រះនាងពហុពតកាធេរី22ព្រះនាងមត្តាធេរី 23ព្រះនាងមោតាធេរី24ព្រះនាងរោហិនីធេរី25ព្រះនាងវត្ថៈមេដាធេរី26ព្រះនាងវាសេដ្ឋីធេរី27ព្រះនាងវិមលាធេរី28ព្រះនាងសាមាធេរី29ព្រះនាងសីសុបច្ចាឡាធេរី30ព្រះនាងសីហាធេរី 31ព្រះនាងសកុលាធេរី32ព្រះនាងសុជាតាធេរី33ព្រះនាងសុន្ទរីធេរី34ព្រះនាងសុមេធាធេរី35ព្រះនាងសេឡាធេរី36ព្រះនាងសោមាធេរី37ព្រះនាងអនោជាធេទេវីធេរី38ព្រះនាងអភយាធេរី39ព្រះនាងអភិរូបនន្ទាធេរី 40ព្រះនាងអន្តកាសីថេរី41ព្រះនាងអម្ពបាលីថេរី42ព្រះនាងអិសិទាសីថេរី43ព្រះនាងឧត្តមាថេរី44ព្រះនាងឧបចាឡាថេរី45ព្រះនាងឧបរីថេរី46ព្រះនាងសុភាកាមារធិតាថេរី47ព្រះនាងសុភាជីវកៈជីវកកម្ពៈ វនិកាធេរី48ព្រះនាង អភយមេតាធេរី49ព្រះធេរីជាមេតារបស់ ព្រះកុមារកសបៈ50ព្រះនាងមុតតាធេរីបួសជាសិក្ខមាណាមុនគេនឹងគឺប្រវត្តិរបស់ព្រះធេរីចំនួន50ព្រះអង្គដែល ជាអ្នកបានបួសក្នុងពុទ្ធសាសនាតើមូលហេតុអីបានជាអ្នកទាំងអស់នោះទៅបួស ដោយសារតែហេតុអីបានជាធ្វើឲ្យបុគ្គលទាំងអស់នោះទៅបួសជាភិក្ខុនីនិងសិតតែល្បីល្បីនេះគឺយើងរៀបរាប់ពីប្រវត្តិភិក្ខុពុទ្ធសាវិកាភិក្ខុនីថេរីល្បីល្បីទាំង50ព្រះអង្គចំនួនព្រះសម្មាសម្ពុទ្ធខ្ញុំកណាខ្ញុំបានដងចាន់នីនឹងនិទានបាន4ហើយចប់4គឺចប់ប្រវត្តិ ប្រវត្តិទី1ព្រះនាងមហាបជាបតិកោតមីថេរីជាប់ទី2ព្រះនាងខេមាថេរី ទី3ព្រះនាងអបលវណ្ណាថេរី ទី4ព្រះនាងបដាចាថេរីនឹងជាប់ហើយជាប់4បថេរីឥឡូវចូលមកដល់ព្រះនាងធម្មតិនីថេរី ទី5ធម្មតិនីថេរីតសេតោម៉ូជើងម៉ូតោសអេណូជើងណូដាសាអា អានថាធម្មតិនីថេរីជីវប្រវត្តិពុទ្ធសាវិកាឬជីវប្រវត្តិរបស់ភិក្ខុនីធម្មតិនីថេរី មានព្រះនាងមហាបជាបតិកោតមីថេរីព្រះនាងខេមាថេរីព្រះនាងអបលវណ្ណាថេរីព្រះនាងបដាចាថេរី ជាដើម សុទ្ធសឹងតែជាពុទ្ធសាវិកាដែលមានជំនាញឯកទេសដែលគ្មានអ្នកដតីប្រដូចបានបាលីហៅថាអេតតិកៈ គឺឯកទេសគឺបានដល់ភាពជាកំពូលរបស់ភិក្ខុនៃមួយរូបមួយរូបដូចជាព្រះនាងមហាបជាបតិកោតមីថេរី ជាកំពូលផ្នែកជាអ្នកបានបួសមុនគេបួសជាភិក្ខុនៃមុនគេ បើគេសួរថាតើអ្នកណាបួសជាភិក្ខុនៃមុនគេ នៅ ក្នុងព្រះពុទ្ធសាសនា គឺយើងឆ្លើយថាព្រះនាង មហាបជាបតិកោតមីថេរីបួសមុនគេ ជាភិក្ខុនៃត្រោត្រង់នៅគរុធរទាំង8ប្រការ អបលវណ្ណានឹងគឺជាព្រះមេតុឆាជាម្ដាយមីងបង្កើតអោះមហាបជាបតិកោតមីថេរីនឹងគឺជាម្ដាយមីងបង្កើតរបស់ព្រះ ពុទ្ធជាអង្គម្ចាស់នៃយើងហើយត្រូវជាប្អូនស្រីបង្កើតរបស់ព្រះនាង សរិមហាមយាទេវីមហាមយាទេវី មហាមយាទេវីនឹងត្រូវជា ប្រមេតាបង្កើតរបស់ពពុទ្ធអញ្ចឹងជាម្ដាយមីងបង្កើតនឹងបានបួសមុនគេ ចំណែកព្រះនាង ខេមាធេរីជាកំពូលផ្នែកខាង ជាអ្នកមានបញ្ញាគ្មានសាវិការណាផ្ទឹមបាន ព្រះនាងអបលវណ្ណា ធេរី ជាកំពូលផ្នែកខាងជាអ្នកមានរិទ្ធ គ្មានសាវិកាណាស្មើផ្ទឹមបានដែរយ៉ាងនេះជាដើម ចូលមកដល់ប្រវត្តិទី5នេះគឺនិទានពី ប្រវត្តិរបស់ព្រះនាង ធម្មតិនីធេរីព្រះនាងធម្មតិនីធេរីជាអេតតិកៈផ្នែកខាងធម្មកថាធម្មកថានឹងគឺគាត់នឹងប្រកែសំដែងធម៌ធម្មកថា ឯកទេសរបស់ព្រះនាងធម្មតិនីគឺសំដែងពធទេសនាឯកទេសរបស់គាត់ជំនាញលើស្ត្រីទាំងឡាយមនុស្សស្រីទាំងឡាយចំនួនប្រពន្ធព្រះនាងធម្មតិនីធេរីជាប្រធេរីមួយរូបជាអ្នកត្រួតត្រងនៅគុណផ្នែកខាងជាធម្មកថាជាអ្នកមានបញ្ញាអាចជួយនៅក្នុងការផ្សព្វផ្សាយនៅព្រះពុទ្ធសាសនាឲ្យរីកសាយទៅបានយ៉ាងច្រើន។ ថែមទាំងបានធ្វើនេតិសង្គ្រោះញាតឲ្យកើតសទ្ធាជ្រះថ្លាធ្វើបុណ្យកុសលបានជាច្រើនទៀតផង ជីវប្រវត្តិរបស់ព្រះនាងធម្មទិនាធេរីមានសម្ដែងប្រកបនៅក្នុងអដ្ឋកថាធម្មបទនៃព្រាមណវៈនិងនៅក្នុងរឿងព្រះនាងធម្មទិនាភិក្ខុនីនិងនៅក្នុងអដ្ឋកថាបរមត្តតិបនីនិងក្នុងអដ្ឋកថាមនោរដ្ឋពរណី និងនៅក្នុងគម្ពីរខុទ្ទកនិកាយអបទានដូចមានសេចក្តីថាព្រះនាងធម្មទិនាភិក្ខុនីមុនចូលមកបួសនៅក្នុងព្រះពុទ្ធសាសនានេះនាងបាទបានកើតជាធីតានៅក្នុងត្រកូលសេដ្ឋីដែលនៅក្នុងក្រុងរាជក្រឹសឈ្មោះដើមរបស់នាងក៏ឈ្មោះធម្មទិនានាងធម្មទិនាការដែលមានវ័យវឌ្ឍនាការចម្រុងចម្រើនធំដឹងក្តីហើយ មេដាបៃតាក៏បានផ្សំផ្គុំនាង ជាមួយនឹងវិសាខសេដ្ឋីឲ្យបានគ្នា ជាប្តីប្រពន្ធចឹងទៅនៅក្រុងរាជក្រឹសនិងជាគូស្រករចំណែកឯវិសាខសេដ្ឋីជាសម្លាញ់របស់ព្រះបាទពំពាសាព្រះរាជានៃនគរមគធៈនគររាជក្រឹសនឹងគឺព្រះបាទពំពាសាជាស្ដេចចំណែកនគរសាវត្ថីគឺព្រះបាទបសេនតិកោសលចឹងទៅ ចំណន់ព្រះពុទ្ធជាអង្គម្ចាស់ថ្ងៃមួយវិសាខសេដ្ឋីបានចូលទៅកល់ព្រះដ៏មានព្រះភាកនៅក្នុងគ្រាដំបូងព្រមជាមួយនឹងព្រះបាទពំពិសា កាលណាបើបានស្ដាប់ព្រះធម៌របស់ព្រះបរមលោកនាថហើយ វិសាខឧបាសកក៏បានសម្រេចសោតាបតិផល ហើយលំដាប់តមកបានធ្វើឲ្យជាក់ច្បាស់គឺបានសម្រេចព្រះអនាគាមិផលតទៅទៀត។ មុនដំបងសម្រាប់សោតា ព្រះអរិយបុគ្គលថ្នាក់ទី1គឺព្រះសោតានឹងគឺជាក្រសែសម្រាប់ដើរទៅរកព្រះនិព្វាននឹងយ៉ាងហៅថាព្រះសោតាហើយដល់តែពេលក្រោយមកបានសម្រេចព្រះអនាគាអនាគានឹងគឺព្រះអរិយបុគ្គលថ្នាក់ទី3កិលេសស្រាលស្ដើងជាងព្រះសោតា កសោតានឹងកិលេសស្រាលស្ដើងដែរតែព្រះអនាគាព្រះអរិយបុគ្គលគឺនៅស្ដើងមែនទែនស្ទើរតែអស់កិលេសសកតានឹងទី2អនាគានោះព្រះអនាគាព្រះអរិយបុគ្គលថ្នាក់ទី3វិសាខៈនឹងនៅក្នុងការដែលវិសាខឧបាសកបាន សម្រេចអរិយធម៌ជា ព្រះអនាគាមិបុគ្គលនោះទៅលោកកថា យើងនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅនាងធម្មទិនីទៅជាការល្អការលោកត្រឡប់ពីវត្តមកដល់ផ្ទះវិញ ក៏បានធ្វើឲ្យកើតការចម្លែកនៅក្នុងចិត្តដល់នាងធម្មទិនីជាច្រើនប្រការក្នុងកាលពីមុនមកនោះ វិសាខឧបាសកពេលដែលដើរមកដល់ផ្ទះ តែងតែបានក្រឡេកមើលទៅតាមបង្អួចទ្វារផ្ទះដើម្បីរកមើលនាងធម្មតិនីពេលដែលវិសាខៈបានមកដល់ហើយក៏បានសម្ដែងអាការៈញញឹមញញែមតែថ្ងៃនេះវិសាខៈមិនបានក្រឡេកមើលនាងធម្មតិនីដែលឈរនៅត្រង់បង្អួចទ្វារផ្ទះនោះទេដោយលោកដើរទៅប្រងើយប្រងើយធ្វើដូចជាមនុស្សមិនដឹងឬមិនចាប់អារម្មណ៍អ្វីអញ្ចឹង តាមប្រក្រដីនាងធម្មតិនីតែងតែឈររងចាំត្រង់កម្មចណ្ដើជន់ខាងក្រោមបំផុត ដើម្បីរងចាំទទួលវិសាខៈជាស្វាមីការដែលស្វាមីមកដល់ចិត្តកម្មចន្ទើនាងតែងតែហូចដៃទៅចាប់វិសាខៈហើយដើរឡើង ទៅលើផ្ទះជាមួយគ្នាប៉ុន្តែនៅក្នុងថ្ងៃនេះ នាងធម្មតិនីហូចដៃឲ្យទៅស្វាមីចាប់ ស្វាមីក៏មិនបានចាប់ដៃនាងដោយលោកដើរឡើងទៅលើផ្ទះតែម្នាក់ឯងពេលនោះនាងធម្មទិនាគិតសង្ស័យថាថាតើមានរឿងអ្វីទៅណោបន្ទាប់មកនាងក៏គិតតទៅទៀតថារឿងនេះទុកសិនចោះចាំយើងនឹងទៅសួរគាត់ក្នុងពេលដែលគាត់ពិសាអាហារហើយនាងនាំយកអាហារទៅឲ្យវិសាខៈទទួលទានពិសា នៅក្នុងថ្ងៃដតីដតីដែលកន្លងមកវេសាខោបាសកបាននិយាយបបួលនាងធម្មតិនីថា នាងចូលមកទទួលទានអាហារជាមួយគ្នាប៉ុន្តែ នៅក្នុងថ្ងៃនេះវេសាខោបាសកក៏នៅស្ងៀមប្រងើយមិនព្រមនិយាយអ្វីសោះ តែរៀងរាល់ថ្ងៃវិសាខឧបាសកតែងតែនិយាយសុំរបស់ដែលលោកត្រូវការ នាងចូលឲ្យវត្ថុនេះនាងចូលឲ្យវត្ថុនោះមកអូនឯងចូលឲ្យនេះដល់បង ចូលឲ្យនោះដល់បងមកណាទាំងដែលនាងធម្មតនីកាន់វេចាំធ្វើតាមការសូមតើបនាងមានការសង្ស័យជាបន្ថែមឡើងច្រើនទៀតថា ស្វាមីរបស់យើង ប្រកាសជាខឹងនឹងយើងដោយហេតុអ្វីអ្វីហើយតែនាងអត់ទ្រាំសង្កត់ចិត្តដើម្បីរងចាំឱកាសសមគួរទៅផ្សាកសួរឲ្យដឹងរឿងគ្រប់សពបែបប្រការក្រោយពីវិសាខឧបាសកទទួលទានអាហាររួចហើយនិយាយពីនាងធម្មតនីទៅសួរថាបពិតលោកបពិតបងដ៏ចម្រើននៅលោកបងខ្ញុំមានកំហុសណាមួយពិតមែនឬ គ្រានោះបរោះជាស្វាមីតបថាណែនាងធម្មទនីនាងមិនមានកំហុសអ្វីឡើយ វិសាខៈនិយាយតទៅទៀតថា ចាប់តាំងអំពីថ្ងៃនេះទៅខ្ញុំជាអ្នកមិនគួរនឹងអង្គុយឬឈរនៅចិត្តនឹងនាង បានទៀតទេដោយការស្និទ្ធស្នាលឬដើម្បីនឹងឲ្យនាងយករបស់មកឲ្យទទួលទានគឺខ្ញុំមិនអាចធ្វើការលមោបក្នុងអាហារនោះបានទៀតទេ ធម្មៈដែលជាយ៉ាងនេះខ្ញុំបានសម្រេចហើយ ពីព្រោះគាត់ស្ដាប់ធម៌ទៅបាន សម្រេចធម៌ព្រះអរិយបុគ្គលថ្នាក់ទី3កិលេសនៅស្រាលស្ដើងនៅស្រាលស្ដើងមែនទែនការលោភការលួននៃនឹងនឹងតោសៈអីនឹងស្រាលស្ដើងមែនទែនព្រះអរិយបុគ្គលថ្នាក់ទី3និងព្រះអនាគា លោកសង្វេគ ចង់បកុលទ្របឲ្យប្រពន្ធកុំឲ្យលើករបស់នឹងឲ្យគាត់ប្រសាទៀតទទួលទានទៀតប្រសិនបើអូនមានបំណងចង់ឲ្យបានវត្ថុយ៉ាងណា ចូលអូនឯងកាន់យកនៅវត្ថុនោះ ទៅតាម សេចក្តី ប្រាថ្នារបស់នាងហើយត្រឡប់ទៅកាន់ផ្ទះនៃត្រកូលរបស់នាងវិញចុះខ្ញុំអស់រឿងទំនាក់ទំនងខាងលោក ផ្នែកខាងប្រពៃណីហើយ សម្រាប់ធោបានសម្រាប់ព្រះរិយបុគ្គលថ្នាក់ទី3និងលែងសូវមានកាមរាគៈតម្រេកនៅក្នុងកាមអីចឹងទៅលែងសូវមានលំដាប់នោះនាងធម្មតេនីបានពោលថាបពិតស្វាមីហើយលោកស្វាមី ចំពោះព្រះធម៌នោះស្ត្រីដូចខ្ញុំអាចប្រតិបត្តិបានដែរឬទេ វិសាខឧបាសកប្តីនឹងឈ្មោះថាវិសាខៈ ជាសេដ្ឋីជាអ្នកមានទ្រព្យប្តីនឹងក៏ឆ្លើយថាបានមិនជាអ្វីទេបើដូច្នោះខ្ញុំនឹងមិនទទួលគំនោសម្រាមដែលប្រៀបដូចជាទឹកមាត់ដែលលោក ស្ដោះចោលទុកនៅលើក្បាលហើយទូឡើង បើយ៉ាងនោះពិតមែនសូមលោកអនុញ្ញាតការបពជាឲ្យដល់ខ្ញុំផង នាងធម្មតិនីគិតថាប្តីនឹងបកគលទ្រពសម្បត្តិឲ្យដូចជាស្ដោះទឹកមាត់ ទ្រពសម្ទ្រពសម្បត្តិដែលប្តីបកលឲ្យនឹងប្តីដូចជាប្តីស្ដោះឲ្យអញ្ចឹងអញ្ចឹងនាងយកធ្វើអីសូម្បីតែប្តីមានទ្រពច្រើនប្តីអត់ស្ដាយទ្រពសម្បត្តិនៅតែចង់ចេញទៅបួសតើនាងទទួលយកអីទឹកមាត់លិតទឹកមាត់របស់ប្តីធ្វើអីទ្រពសម្បត្តិនឹងប្តីលះបង់ដូចជាលះបង់ទ្រពសម្បត្តិស្ដោះទឹកមាត់ចោលនឹងតើមនុស្សស្រីដូចជាខ្ញុំអាច ទៅបួសជាភិក្ខុនីបានដែរឬទេ វិសាខាអូបាសក់ព្រមទទួលពាក្យរបស់នាងថាល្អហើយធម្មនិតធម្មតិននីអូនើយហើយវិសាខាអូបាសកកាលដល់ក្រាបទូលរឿងដែលនាងធម្មតិនីចង់បពជាគឺចង់បួសឲ្យពរាជាទ្រង់ជ្រាបកាលព្រះរាជាទ្រង់ជ្រឿយជ្រាបរឿងសពគ្រប់ហើយក៏បាននាំគ្នាចាត់ចែងនាំនាងធម្មតិនីឲ្យទៅបួសជាភិក្ខុនី ដោយឲ្យនាងជីសលើក្រេស្នែងមាសថែមទាំងបាននាំគ្នាធ្វើសាការៈជាច្រើនទៀតផងសែងស្នែងក្រេស្នែងមាសសត្វមាសស្នែងសែងទៅហើយយើងឥឡូវមានអ្នកបួសជីសេះជីអីទៅ មានអ្នកខ្លះជីគោយួនទៅបួសមើលនាងធម្មតិនីជីលើក្រេស្នែងសិទ្ធប្រដាប់ដោយមាសដែលពរាជាប្របាទពំពាសានឹងរៀបចំរៀបចំ ដ៏វិចិត្ររចនាពរាជានឹងត្រូវជាមិត្តភក្តិរកជាមួយប្តីនាងធម្មមិកាឧបាសកនឹង វិសាខាវិសាខាឧបាសកនឹងត្រូវជាមិត្តភក្តិក្លើមរៈជាមួយពរាជាពរាជាប្របាទពឹមភាសាលោកអត់ប្រកាន់វណ្ណៈថាខ្លួនព្រះអង្គជាពរាជាអត់រាប់អានអ្នកណាអ្នកណាទេរាប់អានវិសាខៈប្តីរបស់នាងនឹងជាសម្លាញ់យល់ចិត្តគ្នា ការដែលនាងធម្មទនីឧបសម្បទាជាភិក្ខុហើយ មានឈ្មោះថា ព្រះនាងធម្មទនីភិក្ខុនីដែលនាងទៅបួសនឹងដោយសារប្តីនាង សម្រេចវិសាខៈនឹងសម្រេចគាត់អត់សូវមានទំរេករឿងស្នេហារឿងប្រពន្ធអីចឹងទៅដេញប្រពន្ធចង់បានអីយកទៅទ្របសម្បត្តិនៅក្នុងផ្ទះទាំងប្រមាណអូនឯងត្រឡប់ទៅផ្ទះអូនឯងវិញទៅណាត្រឡប់ទៅផ្ទះវិញទៅនឹង ព្រោះរឿងកាមគុណនេះបងមិនសូវមានតម្រេកត្រេកតាអាលគាត់និយាយអញ្ចឹងប្រពន្ធដឹងថាយ៉ាងម៉េច សម្រេចចិត្តទៅបួសទៅ បើប្តីលែងត្រូវការ ខ្លួនហើយ គ្មានទៅទៅបួសឲ្យនាងយកប្តីមួយទៀតគឺនាងអត់ព្រមទេអត់ព្រមយកគ្រួសារមួយទៀតទេពេលដែលព្រះនាង ធម្មទនីមានឈ្មោះថាធម្មទនីភិក្ខុនៃនាងបានកិតដល់ការសម្រេចនៅគុណធម៌ផ្សេងផ្សេងរបស់វិសាខៈថាវិសាខៈប្តីរបស់យើង ទាំងដែលខ្លួនលោកស្ថិតនៅក្នុងការគ្រប់គ្រងផ្ទះនៅជាក្រហោះនៅតែអាចធ្វើឲ្យអស់ទៅនៃទុកបាន រីឯយើង ដែលបានបួសហើយក៏សំគួរធ្វើឲ្យអស់ទុក្ខ ការដែលនាងគិតដូច្នេះហើយអាស្រ័យនៅទីកន្លែងនោះពីរ3ថ្ងៃ ហើយទៅទៅកាន់សំណាក់ឧបជានិងលោកអាចារ្យថាបបិទ្ធព្រះនាង ជាអមចាស់ចិត្តរបស់ខ្ញុំរមែងបងអោនទៅរកទីកន្លែងដែលធ្លាប់នៅព្រោះដូច្នោះខ្ញុំម្ចាស់សូមលាទៅនៅក្នុង អាវាសទីនៅតូចតូចខ្លះនៅក្នុងជនបទខ្លះគ្រានោះភិក្ខុនៃទាំងឡាយ កាលមិនអាចធ្វើឲ្យខុសការតាំងចិត្តល្អ របស់ព្រះនាងធម្មតិនីភិក្ខុនីដែលជាអ្នកចេញចាកត្រកូលដ៏ស្ដុកស្ដំមកបពជាតើបាននាំនាងទៅកាន់ទីអាវាសតូចមួយនៅក្នុងតំបន់មួយដែលនៅក្នុងជនបទព្រះនាងធម្មតិនីភិក្ខុនីក៏បានទៅកាន់ជនបទជាមួយនឹងភិក្ខុនីទាំងឡាយព្រោះភាពជាអ្នកត្រូវការវិវេកគឺភាពស្ងប់ស្ងាត់ កាលនាងនៅក្នុងជនបទនោះ មិនយូរប៉ុន្មាន ធម្មទិនីក៏បាន សម្រេចជាព្រះអរហត្តផល ព្រមទាំងបដិសាមពិទា ទាំងនេះ ព្រោះព្រះនាង បានពិចារណាឃើញថាសង្ខារធរទាំងឡាយមិនទៀងទេ សង្ខារហ្នឹងគឺមនុស្សលោកយើងទាំងអស់កើតមកវាអត់ទៀងមែននៅក្មេងអាដែល វាវិវត្ត មិនទៀងមិនទាត់ទេ ជីវិតរបស់មនុស្សយើងគឺមិនទៀងពិចារណាទៅបានសម្រេចនៅធម៌ក្រោយពីព្រះនាងធម្មទនីភិក្ខុនីបាន សម្រេចនៅ ព្រះអរហត្តផលជាព្រះអរហន្តីហើយ នាងបានគិតថាកិច្ចរបស់យើង បានដល់ទីបំផុតហើយយើងនឹងនៅទីនេះដើម្បីធ្វើ ប្រយោជន៍អ្វីយើងក៏បាន សម្រេចប្រយោជន៍នោះហើយដែរ យើងនឹងត្រឡប់ទៅកាន់ក្រុងរាជគ្រឹះវិញទៅជាការល្អជួនជាច្រើន ដែលជាញាតរបស់យើងដែលអាស្រ័យដែលអាស្រ័យត្រូវអាស្រ័យនឹងយើង ហើយបានធ្វើបុណ្យកុសលផ្សេងផ្សេងនាងក៏បានកិតឃើញហេតុផលយ៉ាងនេះហើយទើបបាននាំភិក្ខុនៃទាំងឡាយត្រឡប់ទៅកាន់ក្រុងរាជគ្រឹះវិញ មុនដំបូងទៅនៅកន្លែងស្ងាត់ញោកភ្នំកន្លែងស្ងាត់ជ្រាបជនបទ នឹងនាងក៏បានសម្រេចជាព្រះអរហន្តីពាក្យថាអរហន្តីហ្នឹងគឺអស់កិលេសកិលេសគឺគ្រឿងសៅមងមានកិលេសកាមនិងវត្ថុកាមលះបង់ទាំងអស់កិលេសកាមនឹងបាន ដល់លោភៈទោសៈនិងមោហៈក៏អត់មានបន្ទោបងអស់វត្ថុកាមនឹងបានដល់រូបសម្លេងក្លិនរសសម្ផស្ស រូបហ្នឹងក៏គាត់លះបង់ធម្មទិន្នាលះបង់បញ្ចកាមគុណទាំង5លេងប្រកាន់នឹងរូបស្អាតសំលេងអីហ្នឹងគឺលេងប្រកាន់ហាក់ដូចជាសំលេងការខឹងកិលេសកម្មជាពិសេសគឺខឹងអត់អត់ខឹងទៀតទេ ព្រះអរហន្តីបើមនុស្សស្រីគេហៅព្រះអរហន្តីអស់កិលេសហ្នឹងគឺអស់ការខឹងទោះបីណាណាប្រមាថមាក់ងាយ ជេបតិចបដាសាយ៉ាងណាព្រះអរហន្តីគឺលោកអត់ខឹងទេនឹងគេហៅព្រះអរហន្តីមនុស្សស្រី មនុស្សប្រុសហៅថាព្រះអរហន្តអស់កិលេសអស់ការលោភៈទោសៈនិងមោហៈលះបង់ទាំងអស់កាលវិសាខឧបាសកបានជ្រាបដំណឹងថា ព្រះនាង ធម្មតិនីភិក្ខុនីត្រឡប់មកវិញហើយ កើតគំនិតសង្ស័យថាព្រះថេរីត្រឡប់មកព្រោះហេតុអ្វីទៅឬនឹកនឿយណាយនៅក្នុងការបួសនឹងត្រឡប់មកសូមលាចាកសិក្ខាបទទេដឹង លាចាកសិក្ខាបទនឹងគឺសឹកសឹកមកជាក្រហោះវិញទេដឹងវិសាខឧបាសកនឹងត្រូវជាប្តីនឹងទៅចូលទៅកាន់សំណាក់របស់ភិក្ខុនីថ្វាយបង្គំព្រះនាង ធម្មតិនីភិក្ខុនីពីព្រោះខ្លួនឯងជាប្តី អត់តាន់បួសទេប្រពន្ធទៅបួសជាភិក្ខុនីធម្មតាប្រសក់ត្រូវតែថ្វាយអង្គមភិក្ខុនីភិក្ខុនីចំណន់ព្រះនឹងដូចជាប្រសង់យើងរាល់ថ្ងៃចឹងទៅបួសដូចប្រសង់រាល់ថ្ងៃប្តីនឹងថ្វាយអង្គមថ្វាយអង្គមប្រពន្ធខ្លួនឯងកាលកាលនៅជាប្រសក់ដល់តែពេលបួសជាប្រសង់ទៅប្តីគោរពជាភិក្ខុនីប្តីគោរពថ្វាយអង្គមហើយអង្គុយនៅក្នុងទីដ៏សមគួរហើយក៏គិតថា ការដែលយើងសួរថាបបិទ្ធព្រះនាងជាម្ចាស់នាងនឹងលាចាកសិក្ខាបទឬដូច្នេះមិនជាការសមគួរយើងគួរតែសួរបញ្ហាធរនិងភិក្ខុនៃវិញទៅជាការល្អសមគួរហើយទៅសួរបញ្ហាដែលតាក់ទងទៅនឹងខណ្ឌ5រូបវេទនាសញ្ញាសង្ខារវិញ្ញាណគ្រានោះព្រះនាងធម្មទនីភិក្ខុនៃបានវិសាចនាបញ្ហានៅក្នុងខណ្ឌទាំង5 ដូចបុគ្គលកាត់ដើមឈូកដោយអាវុធដ៏មុតក៏ដូច្នោះដែរបន្ទាប់មកទៀតវិសាខឧបាសកទៅសួរបញ្ហានៅក្នុងសោតាបត្តមៈតទៅទៀតព្រះនាងធម្មតិនីឆ្លើយបញ្ហា នៅ ក្នុងសោតា បត្តមៈបាន ដូចគ្នាទាំងអស់សួរតាណាឆ្លើយទៅនឹងបានវិសាខៈទៅបានសួរបញ្ហានៅក្នុងមគ្គទី2គឺសកតាគិមិមៈអនាគិមិមៈតាមដែលខ្លួនបានសម្រេចហើយ ព្រះនាងធម្មទិនីភិក្ខុនីក៏បានឆ្លើយបញ្ហា ដែលវិសាខឧបាសកសួរហើយបានដោយរហ័សរហួនគ្រប់ប្រការពុះនាងឆ្លាតពូមានបទពិសោធន៍សោតាក៏បានសកតាក៏បានព្រះអរហន្តព្រះអនាគាក៏នាង ធ្លាប់បានអញ្ចឹងសំណួរអ្វីដែលធ្លាប់រៀនដែលមានបទពិសោធន៍ហើយគឺអាចដោះស្រាយបានពីព្រោះនាងសម្រេចព្រះអរិយបុគ្គលថ្នាក់ទី4នោះ ដែលវិសាខៈនឹងមិនតាន់ទៅដល់ផងទៅបានតែ3ប្រពន្ធទៅបួសទៅបានដល់ព្រះអរហន្តបានដល់ព្រះអរហន្តអញ្ចឹងប្រពន្ធអាចដោះស្រាយបាន អ្វីដែលយើងមានបទពិសោធន៍គឺអាចដោះស្រាយដោះស្រាយមនុស្សចេះដូចគ្នានិយាយទៅស្ដាប់គ្នាបានយល់យល់គ្នាទៅវិញទៅមកអ្នកធ្លាប់បានឈានសមាបត្តិអីគឺមានបទពិសោធន៍តែសួរតាណាឆ្លើយមកគឺដឹងទាំងអស់ និងពនាងធម្មតិនីដោះស្រាយបានទាំងអស់វិសាខៈបានសួរបញ្ហានៅក្នុងអរហត្តមគ្គតាមដែលខ្លួនបានឮបានស្ដាប់មកតែខ្លួនឯងមិនទាន់មានបទពិសោធន៍ចូលដល់អរហត្តមគ្គទេ មិនទាន់ចូលទេប៉ុន្តែធម្មតិនីបានដល់អរហត្តមគ្គហើយអរហត្តមគ្គចិត្តនឹងលះបង់កិលេសអស់ធម្មតាតើមានបទពិសោធន៍លះបង់កិលេសហើយអាចដោះស្រាយបាន។ ព្រះនាងធម្មតេនីភិក្ខុនីបានដឹងថា វិសាខៈបានសម្រេចអរិយធម៌ត្រឹមតែថ្នាក់អនាគាថ្នាក់ទី3ប៉ុណ្ណោះទើបគិតថាវិសាខៈសួរហួសវិស័យនៃខ្លួនហើយទៅបថេរីបាន ប្រាប់ឲ្យវិសាខៈឈប់សួរហើយក៏ពោលថា វិសាខៈ លោកមិនអាចកំណត់ទីបំផុតនៃបញ្ហាទាំងឡាយនេះបាន កាលបើលោក មានបំណងនៅ ក្នុងសេចក្តីក្នុងសេចក្តីនៃប្រមចរិយធម៌ដែលប្រឈមទៅចោះទៅកាន់ព្រះនិព្វាន ដែលមាន ព្រះនិព្វាន ជាទីទៅខាងមុខមាន ព្រះនិព្វាន ជាទីបំផុត លោកចូលទៅកល់ព្រះមហាមុនីព្រះសម្មាសម្ពុទ្ធហើយក្រាប ទូលសួរបញ្ហានេះចោះ កាលព្រះទសពលទ្រង់ត្រាស់ព្យាករយ៉ាងណា លោកចូលចាំពាក្យព្យាករនេះຕົកចោះនោះຕົកចោះគ្រានោះវិសាខៈថ្វាយបង្គំលាព្រះនាង ធម្មតិនីភិក្ខុនីរួចហើយ បានក្រោកចាកអាសនៈចូលទៅកល់ព្រះបរមសាស្តាហើយក្រាបទូលពាក្យពុច្ឆានិង ពាក្យវិសច្ចនាទាំងអស់ដែលខ្លួនបានសន្ទនាជាមួយនឹងព្រះនាង ធម្មតិនីឲ្យទ្រង់ជ្រាប។ គ្រានោះព្រះសក្យមុនី ត្រាស់ថាតណ្ហាការប្រាថ្នាចង់បាននៅក្នុងខណ្ឌទាំងឡាយ5ប្រការ ទាំងដែលជាអតីតអនាគតនិង បច្ចុប្បន្នដែលនាងធម្មទិនាភិក្ខុនីជាធីតារបស់តថាគតឆ្លើយនោះត្រឹមត្រូវហើយអ្នកណាបានសម្រេចអស់កិលេសព្រះអង្គហៅមនុស្សស្រីនោះថាជាធីតាបើមនុស្សប្រុសអស់កិលេសព្រះអង្គហៅថាជាបុត្របុត្រតថាគត មនុស្សស្រីតែអស់កិលេសអស់ការខឹងហើយព្រះអង្គហៅថាធីតាធីតារបស់តថាគត ឆ្លើយនោះគឺត្រឹមត្រូវហើយព្រះសាស្តាទ្រង់ត្រាស់បគាថា នៅ ក្នុងគម្ពីរធម្មបទនៃព្រាមណវៈដូចមានសេចក្តីថាបុគ្គលណាមិនមានសេចក្តីកង្វល់នៅក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផងនៅក្នុងកាលជាកណ្ដាលផង តថាគតហៅបុគ្គលដែលជាអ្នកមិនមានកង្វល់មិនមានសេចក្តីប្រកាន់នោះថាជាព្រាមនិងព្រះអដ្ឋកថាបយលពាក្យថាព្រាមនឹងគឺសំដៅយកប្រខីណាស្របដែលលោកលះបង់នៅលោភៈទោសៈកិលេសតណ្ហាសង្យោចនៈគឺចេញពីខន្ធសន្តានរបស់លោកបានហៅថាជាព្រាមមិនមានកង្វល់កង្វល់នៅក្នុងរូបសម្លេងក្លិនរសសម្ផស្ស កង្វល់ទៅលើបញ្ចកាមកុណអីហ្នឹងក្នុងកាលជាខាងក្រោយអនាគតកដាលគឺបច្ចុប្បន្នពីអតីតផងបច្ចុប្បន្នផងតែជាអ្នកមិនមានកង្វល់មិនមានឧបាទានការប្រកាន់ថារូបនេះជារបស់អញរូបនោះជាកូនរបស់អាត្មាអញការប្រកាន់ទាំងអស់នឹងមិនតន់ហៅថាជាព្រាមទេតែលុះត្រាណាតែបុគ្គលលះបង់នៅឧបាទានកាមឧបាទាន ការប្រកាន់ក្នុងកាមជាដើមបានតថាគតហៅបុគ្គលនោះថាជាព្រាមជាមនុស្សប្រសើរជាបុគ្គលដ៏ប្រសើរនៅក្នុងលោក ពេលដែលព្រះលោកនាយកទ្រង់ត្រាស់ព្រះគាថានេះចប់ហើយ មានពុទ្ធបរិស័ទជាច្រើន បានសម្រេចនៅអរិយផលមានសោតាបតិផលជាដើម។ គ្រានោះព្រះសយាមភូទ្រង់បាន ប្រទានសាធុការដល់ព្រះនាង ធម្មទិន្នាថេរីភិក្ខុនីហើយទ្រង់ត្រាស់ជាមួយនឹងវិសាខឧបាសកថានៃវិសាខធម្មទិន្នាជាបណ្ឌិត ជាអ្នកមានបញ្ញាច្រើន ប្រសិនបើលោកសាកសួរសេចក្តីនេះនឹងតថាគត សូមបីតថាគតក៏ត្រាស់ព្យាករសេចក្តីនោះ ដូចគ្នានឹងធម្មទិនាភិក្ខុនីតែបានពោលរួចមកហើយនោះដែរលោកចូលចាំសេចក្តីនោះទុកចោះភាពអង្អាចនៅក្នុងការអត្ថាធិប្បាយធម៌របស់ព្រះនាងធម្មទិនាភិក្ខុនីមានសម្ដែងប្រកាសនៅក្នុងគម្ពីរមជ្ឈមនិកាយមូលបណ្ណាសកៈនៅក្នុងចូលវេទលៈសោតូចមានសេចក្តីថា សម័យមួយព្រះដ៏មានព្រះភាទ្រង់គង់នៅក្នុងវត្តវេលវ័នជាកលន្តកនិវាបស្សដ្ឋានជាកន្លែងដែលឲ្យចំណីដល់សត្វកង្ហែនទៀបក្រុងរាជក្រឹសគ្រានោះឯងឧបាសកឈ្មោះវិសាខៈបានចូលទៅរកធម្មទនីភិក្ខុនីលុះចូលទៅដល់ហើយក៏ទៅក្រាបថ្វាយបង្គំធម្មទនីភិក្ខុនីហើយអង្គុយនៅក្នុងទីដ៏សមគួរនិងនៅក្នុងគម្ពីរមជ្ឈិមនិកាយ លុះវិសាខាឧបាសកអង្គុយនៅក្នុងទីដ៏សមគួរហើយទៅសួរធម្មទនីភិក្ខុនីយ៉ាងនេះថាបបិទ្ធព្រះនាងម្ចាស់ព្រះមានព្រះភិយតែងត្រាស់ថាសកាយសកាយប្រែថាកាយរបស់ខ្លួនកាយរបស់ខ្លួននិងពពុទ្ធអង្គត្រែងទៅពោលថាសកាយសកាយប្រែថាកាយរបស់ខ្លួនកាយរបស់ខ្លួន ដូច្នេះធរអ្វីដែលព្រះសម្មាសម្ពុទ្ធត្រាស់ថាសកាយៈគឺកាយរបស់ខ្លួននោះ ធម្មតនីភិក្ខុនីតបថាអាវុសោវិសាខៈព្រះមុនី ត្រាស់ថាសកាយៈគឺ កាយរបស់ខ្លួននោះ បានដល់ឧបាទានខណ្ឌគឺខណ្ឌដែលជាទីតាំងនៃការប្រកាន់មមមាន5ប្រការគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណនោះឯងរូបហ្នឹងគឺរូបរបស់ពុទ្ធបរិស័ទរាល់ថ្ងៃហ្នឹងគេហៅរូប មហាភូតរូប4ឧបាទាយរូប24វេទនានឹងប្រែមកថាការសោយអារម្មណ៍ពេលគេតសើទៅក៏សបាយសោមនោះទៅ ពេលគេប្រអាប់ទៅក៏តោមនោះអានឹងគេហៅថាវេទនាការសោយអារម្មណ៍សញ្ញានឹងគឺការចាំបានរឿងពីអតីតកាលនិងកន្លងកន្លងបច្ចុប្បន្ននឹងគឺមានសញ្ញាការចាំ សង្ខារនឹងការបច្ច័យប្រជុំតាក់តែងល្អអាក្រក់អីនឹងរាល់ថ្ងៃយើងប្រព្រឹត្តប្រព្រឹត្តរាល់ថ្ងៃវិញ្ញាណនឹងគឺចិត្តរបស់យើងនឹងគិតវិញ្ញាណការដឹងការដឹងរាល់ថ្ងៃនឹងចិត្តយើងគិតពុទ្ធបរិស័ទស្ដាប់ធម៌រាល់ថ្ងៃនឹងដោយសារមានវិញ្ញាណវិញ្ញាណនឹងគឺចិត្តស្ដាប់ទៅគិតគិតថាលោកគ្រូដងច័ន្ទនីខ្ញុំកណាខ្ញុំបាទនឹងមិនទៅទេសនានិទានរឿងនឹងកំពុងតែគិត តើត្រឹមត្រូវដែរឬទេល្អដែរឬទេឬក៏មិនល្អអាហ្នឹងគេហៅថាវិញ្ញាណឬក៏ចិត្តគិតពិចារណា ដែលសកាយសកាយកាយរបស់ខ្លួនហ្នឹងគឺការប្រកាន់នាងធម្មតិននីហ្នឹងបកស្រាយឲ្យស្ដាប់ការប្រកាន់មានឧបាទានហ្នឹងការប្រកាន់នៅលើខណ្ឌទាំង5ខណ្ឌធៈហ្នឹងប្រែមកថាគំនោគំនោរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌ ការប្រកាន់ទាំង5នេះប្រកាន់ហើយឈ្មោះថាកាយរបស់ខ្លួនហើយបើដក នៅការប្រកាន់នឹងបានហើយមិនមែនកាយរបស់ខ្លួនហើយបានដល់នៅព្រះនិព្វានគ្រានោះវិសាខៈសំដែងការសរសើរត្រេកអរចំពោះពាក្យរបស់ព្រះនាងធម្មទនីភិក្ខុនៃថាពីរោះណាស់ពីរោះណាស់នឹងបានសាកសួរប្រស្នាតទៅទៀតថាបបិទ្ធព្រះនាងម្ចាស់ ព្រះមុនីទ្រង់តែងតែត្រាស់ថាសកាយសមុទយៈប្រែថាហេតុដែលនាំឲ្យកើតសកាយៈគឺការប្រកាន់មមបានដល់ធរអ្វីទៅ ការប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងតើបានដល់ធរអ្វីបាន ជានាំឲ្យយើងប្រកាន់ធម្មពិសាខៈនឹងធ្លាប់ធ្វើជាប្តីនាង កាលនាងនៅពីប្រសក់មិនប្តីស្វាមីហើយដល់ប្រពន្ធ បានសម្រេចជាព្រះអរិយបុគ្គលថ្នាក់ទី3ឲ្យប្រពន្ធនឹងទៅផ្ទះលេងត្រូវការប្រពន្ធឲ្យទ្រពសម្បត្តិប្រមាណយកប្រមាណយកទៅពួកគាត់នឹងជាព្រះអរិយបុគ្គលថ្នាក់ទី3លែងសូវមានតម្រេកត្រេកតាអាលរឿងកាមកូនអីហ្នឹងឲ្យប្រពន្ធទៅរកគ្រួសារមួយទៀតក៏បានហើយនាងសម្រេចចិត្តទៅបួសទៅតទៅពេលបួសទៅ បាន សម្រេចធរខ្ពស់ជាងប្តីនៅប្រសក់ទៅទៀត ប្តីនឹងអត់បួសទេ នៅជាឧបាសកក្រហោះធម្មតា ក្រហោះធម្មតាប្រពន្ធនោះទៅបួសជាភិក្ខុនៃបកស្រាយឲ្យស្ដាប់ពេលដែលប្រពន្ធបួសទៅថ្វាយអង្គមប្រពន្ធតាពូនាងបួសឲ្យគុណធម៌មនុស្សយើងពេលធម្មតាផ្កាឈូកដោះចេញពីភក់ តែដោះចេញមកយើងយកទៅកាច់ថ្វាយផ្កាថ្វាយព្រះមានប្រយោជន៍យ៉ាងណា មនុស្សយើង ឆ្លាក់ខ្លួនដោយធម៌វិន័យអ្នកសុំទានគេក៏ដោយអ្នកអីក៏ដោយអ្នកក្រអ្នកមានយ៉ាងណា ពេលដើរទៅបួសគឺ មានគុណធម៌ប្រសក់ត្រូវតែថ្វាយមង្គមអ្នកបួសមិនថាបរិជានាយករដ្ឋមន្ត្រីអីទេគឺយើង ថ្វាយអង្គមអង្គញានិមឿនសមមន្ត្រីត្រូវតែថ្វាយអង្គមអ្នកបួស អ្នកបួសសាមណេរតូចតូចក៏ដោយបួសបានមួយថ្ងៃពីរថ្ងៃគឺយើងម៉ែឪក៏ត្រូវថ្វាយអង្គមកូនដែរថ្វាយអង្គមលោកកូនដោយសារជាឧត្តមភេទជាអ្នកបួសជាអ្នក មានគុណធម៌ខ្ពង់ខ្ពស់ដែលយើងត្រូវថ្វាយអង្គមនិងបានបុណ្យទោះបីលោកល្អក្តីមិនល្អក្តីយើងសម្គាល់ថាជាប្រសង់ថ្វាយអង្គមទៅនៅតែបានបុណ្យព្រះអង្គទ្រង់សម្ដែងណាទៀតណានៅតែបានបុណ្យ ទោះបីលោក ម្ចាស់អង្គនឹងល្អក្តីមិនល្អក្តីយើងសម្គាល់ថាជាព្រះសង្ឃនៅតែបានបុណ្យកុសលពួកលោកធ្វើបាបជារឿងផុសលោកលោក ទទួលខ្លួនលោកតែយើងធ្វើគេធ្វើអាក្រក់ហើយយើងទៅរិះគន់និន្ទា អាក្រក់ដូចគេឬយ៉ាងណា អ្នក ធ្វើអាក្រក់យើងគួរអាណិត បុគ្គលនឹងទេបន្ទាប់ពីគេស្លាប់ទៅអត់បានទៅកើតកំណើតសមរម្យអត់បានកំណើតសមរម្យនឹងគេ យើងគួរតែអាណិតចំពោះបុគ្គលនឹងវិញអាណិតបាយជាយើងទៅនិន្ទាបតោះប្រអាប់យើង បាប ដោយខ្លួនឯងនឹងតោសច្ចិតកើតឡើងដោយខ្លួនឯងតតឯងបាបកម្មទៅខ្លួនឯងណានឹងប្រសងទួនាទីប្រសងគឺដឹកនាំពុទ្ធបរិស័ទឲ្យធ្វើនៅអំពើល្អដាក់ទានរក្សាសិលហើយអ្នកបួសដែលបៀតបៀនគេ សម្រាប់សត្វមិនមែនជាបព្វជិតមិនមែនជាសមណៈឡើយពពុទ្ធព្រះអង្គទ្រង់សំដែងណាទៀតណាខន្តិបរមੰងតបោតៃតិខាតពានੰងបរមੰងវតន្តិពុទ្ធានិហេបបជីតោបរូបគាតិសមណោហោន្តិបរាំងវិហេទយន្តោអំណត់គឺសេចក្តីអត់ធន់ជាតបៈធរដ៏ឧត្តមព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដតីសម្លាប់សត្វដតីមិនមែនជាបពជិត មិនមែនជាសមណៈអ្នកបួសទេពពុទ្ធអង្គទ្រង់សម្ដែងអញ្ចឹងណាទៀតណាអ្នកបួសដែលដើរទៅបៀតបៀនគេ មិនសមជាអ្នកបួសទេខ្ញុំកណាមើលវីដេអូកណាកូនម្ចាស់ប្រមាណមួយអង្គពីរអង្គលោកនិយាយធរអត់និយាយធរទេទៅជេរទៅគេបៀតបៀនទៅគេ តួនាទីលោកម្ចាស់ជាប្រសង់ទៅបៀតបៀនគេមិនសមជាសាមណៈខ្លួនលោកម្ចាស់ទៅហើយ ណាពីព្រោះយើងប្រឆាំងនឹងព្រះពុទ្ធដីការបស់ ព្រះសម្មាសម្ពុទ្ធប្រឆាំងពុទ្ធដីកាសំដែងពធទេសនាដោយកណាគុណម្ចាស់លោក ទេសល្បីល្បីនឹងសុទ្ធតែ ដោយសារបុណ្យលោកកសាងវិជាតិមុន លោកម្ចាស់គ្រប់អង្គដែលមានឈ្មោះបោះសម្លេង សំលេងតេះទៅល្បីល្បីនឹងសុទ្ធតែបនលោកសាងមកពីជាមុនធ្វើឲ្យតាក់ទាញអារម្មណ៍ពុទ្ធបរិស័ទនឹងជ្រះថ្លាសុទ្ធតែបនលោកកសាងមកពីជាមុនទាំងអស់នឹងបនយើងគុំទៅចំណែនឈ្នានេះបនគេបើយើងចំណែនឈ្នានេះបនគេមិនមែនជាបព្វចិត្តមិនមែនជាសមណៈឡើយមុនខំ ខំទៅណាទៀតណាខំខ្លួនរបស់លោកម្ចាស់ទៅឲ្យបានដូចគេមុនខំទៅសំដែងពធទេសនាគុំបតោះប្រអាប់គេលើកតម្កើងខ្លួនឯងណែបតោះប្រអាប់អ្នកដតីឲ្យគេមកបូជាលោកម្ចាស់សិតតែលោកនេះអញ្ចេះលោកនោះអញ្ចោះលោកនេះទេសនាខ្វៅខ្វៅរោតបច្ច័យអញ្ចឹងទៅបតោះប្រអាប់អ្នកដតី ឲ្យពុទ្ធបរិស័ទនឹងមកបូជាលោកម្ចាស់អានឹងអត់សមជាទួនាទីប្រសង់ទេហើយប្រសង់ដែលបៀតបៀនគេមិនមែនជាសមណៈមិនមែនជាបព្វជិត មិនមែនជា ប្រសង់ឡើយនឹងព្រះពុទ្ធអង្គទ្រង់សម្ដែងអញ្ចឹងណាទៀតណាសម្ដែងអញ្ចឹងយើងសម្ដែងធរណាដើម្បី ប្រាប់ប្រយោជន៍ហើយកណាកូនម្ចាស់ទេសនា ជួលម៉ោងគេមួយខែមួយខែអស់ច្រើនណាស់ទៀតហើយរាប់រយដុល្លារ និយាយពីអាណាឲ្យមានប្រយោជន៍ទៅបានបនបើជួលគេអស់រាប់រយទៅនិយាយពីគេហៅវាច័យទុច្ចរិតវាចាអាក្រក់ជាអកុសលកម្មបត់បាបទៀតណាទៀតណាបាប ទៅជេរគេប្រមាថគេបៀតបៀនគេជេរបតិចគេអីហ្នឹងបាបផរុសវាចាបិសុណាវាចាលោកម្ចាស់មុនបើកសភៅមើល ណាវិជ័យទុច្ចរិតណាទៀតណាបាបកម្មនិង កុំបតោះប្រអាប់គេលើកតម្កើងខ្លួនលោកម្ចាស់អានឹងមិនមែនជាអង្គធម្មកថាទេមិនមែនជាអង្គធម្មកថាអ្នកសំដែងធម៌ក្នុងពុទ្ធសាសនាឡើយណាទៀតណានឹងចូលមកដល់រឿងធម្មទិនីម្ដងធម្មទិនីនិងវិសាខៈឆ្លើយឆ្លងគ្នា អ្នកសំដែងពីរឿងខណ្ឌ5នឹងពរោះ វិសាខៈនឹងសួរថាមូលហេតុអីបាននាំឲ្យការប្រកាន់នឹងតើមកពីអីធម្មទនីភិក្ខុនៃនឹងតបថាអាវុសោវិសាខៈសកាយសមុទយៈបានដល់តណ្ហាការប្រាថ្នាចង់បាន ដែលជាហេតុឲ្យកើតនៅក្នុង ភពថ្មីទៀតប្រកបតែដោយសេចក្តីត្រេកអរ ដែលជាគ្រឿងធ្វើឲ្យរីករាយដល់ក្រៃលែងនៅក្នុងអារម្មណ៍នោះ បានដល់កាមតណ្ហា គឺការប្រាថ្នាចង់បាននោះជា ចង់បាននេះចង់បាននោះ កាមតណ្ហា ទី2ភវៈតណ្ហា គឺប្រាថ្នាចង់បានឲ្យទៅកើតជាទេវតាធ្វើបុណ្យឲ្យទៅកើតតែទេវតានឹងគេហៅថាភវៈតណ្ហា ទី3វិភវៈតណ្ហា គឺការប្រាថ្នាចង់បានមិន មិនជានេះមិនជានោះឬប្រាថ្នាមិនចង់កើតតណ្ហានេះឯងព្រោះទស្សពលទ្រង់ត្រាស់ថាសកាយសមុទយៈគឺជាដើមឲ្យកើតកាយរបស់ខ្លួនឲ្យការប្រកាន់ថាកាយនឹងជាកាយរបស់ខ្លួនមកពីតណ្ហានឹងនាងឆ្លើយចឹងការប្រកាន់មកពីតណ្ហាឧទាហរណ៍អញ្ចេះ ពុទ្ធបរិស័ទស្រឡាញ់ប្តីឬស្រឡាញ់ប្រពន្ធមូលហេតុអីបានជាយើងស្រឡាញ់ប្តីប្រពន្ធដោយសារតែតណ្ហា សេចក្តីប្រាថ្នាចង់បានរូបចង់បានរូបនឹង សេចក្តីប្រាថ្នានេះឯងជាហេតុឲ្យមានឧបាទានការប្រកាន់ការប្រកាន់កើតឡើងនោះដោយសារតែមានតណ្ហាមិនឲ្យតណាតដើមយោទេដណ្ដើមយោពីខ្លួន ខ្លួនឯងរបស់ជាទីស្រឡាញ់នឹងរូបវេទនាសញ្ញា រូបអ្នកណាមួយស្រីណាមួយសង្សារគូកំណាន់ចិត្តមិនចង់ឲ្យអ្នកណាមកតដើមយោទេ បើគេមកតដើមយោយើងប្រកាន់កើតទុកកើតទុកចំពោះរូបនឹងរូបបរោះណាមួយនារីណាមួយអ្នកខ្លះរហូតទៅដល់អាខ្ញុំកណាខ្ញុំបានមើលក្នុង Facebook មួយនារីមួយអាដៃខ្លួនឯងសម្រក់ឈាម សម្រក់ឈាមព្រោះតែរឿងស្នេហា ស្នេហាអត់គិតឪពុកម្ដាយទេឬ ដែលគាត់ខំបកើនមកលំបាកវេទនាហើយយើងក្រន់តែរឿងស្នេហា អាដៃអីខ្លួនឯងចឹងសម្រក់ឈាមនឹងរឿងនឹងចេះតែយើងនិយាយបាន តែបើរឿងនឹងកើតឡើងចំពោះយើងវិញតើយើងគិតយ៉ាងណា អានឹងដោយសារតែអត់មានធัวយោធัวមកពិចារណា បើអ្នកមានធัวដើម្បីជាថ្នាំ ជាវ៉ាក់សាំងសម្រាប់ព្យាបាលនៅរោគឆ្កែឆ្កួត យើងចាក់វ៉ាក់សាំងដើម្បីព្យាបាលរោគឆ្កួតអីចឹងទៅ ហើយ ប្រធរនេះគឺជាថ្នាំវ៉ាក់សាំងដើម្បីព្យាបាលនៅ ផ្លូវចិត្តពីព្រោះចិត្តយើងត្រូវតែចាក់វ៉ាក់សាំងការពារជំងឺផ្សេងផ្សេងបើយើងអត់មាន ប្រធរដើម្បីចាក់ការពារទេ ចិត្តរបស់យើងដូចជាទៅជាឆ្កួតនឹងទៅឆ្កួតទៅអីអាដៃខ្លួនឯងអ្នកខ្លះបាញ់ខ្លួនឯងសម្លាប់ខ្លួនហើយអ្នកខ្លះទៀតលោតទឹក ស្ពានជ្រោយចវាធ្វើអត្តឃាត ចងកសម្រាប់ខ្លួននឹងដោយសារតែអត់មានព្រះធម៌ដើម្បីចាក់វាក់សាំងការពារនៅផ្លូវចិត្តស្ដាប់ធម៌ទៅក៏ជ្រះថ្លាសបាយធ្វើម៉េចយើងពិចារណា សង្ខារមនុស្សមនុស្សណាដែលថាមិនប្រត់គ្រាន់តែមុននឹងក្រោយមិនយើងនៅជាមួយគ្នាមកអមតៈ1000ឆ្នាំបានទេចឹងបានពុទ្ធអង្គទ្រង់ឲ្យពិចារណា សាពេហេមេបយេហេមនីពេហេនានាភាវោអាត្មាអញតែងតែព្រាត់ប្រាសនីរិះចាករបស់ជាទីស្រឡាញ់ពេញចិត្តទៅវិញជាធម្មតាក្រន់តែមុននិងក្រោយតែប៉ុណ្្នឹងរបស់ណាដែលមិនព្រាត់ប្រាសនោះគឺមិនមានទេនៅក្នុងโลกនេះក្រន់តែមុនហើយនិងក្រោយមុនហើយនិងក្រោយការមកតណ្ហាការប្រាថ្នាចង់បានរូបនេះរូបនោះ ការងារនេះការងារនោះនឹងជាតណ្ហា ការមកតណ្ហា ចំណែកយើងធ្វើបុណ្យរាល់ថ្ងៃ ប្រាថ្នាឲ្យទៅកើតឋានសួគ៌អញ្ចេះមួយចោះមួយ អាហ្នឹងគេហៅថាភវៈតណ្ហាប្រាថ្នានៅក្នុងភពភពមនុស្សនេះសបាយណា ទេវតាសបាយមិនចង់ទៅណាក្រៅពីមនុស្សមិនចង់ទៅណាក្រៅពីទេវតាសបាយអាហ្នឹងជាប់ជាពាក់ដែរនៅក្នុងភពព្រះអង្គឲ្យធ្វើបុណ្យពិចារណាក៏ពិចារណាទៅគឺប្រាថ្នាអីក៏ប្រាថ្នាទៅ តែ យើងប្រាថ្នាឲ្យរួចចាកទុក្ខ នេះគឺជាការប្រាថ្នាដ៏ត្រឹមត្រូវអត់មានតណ្ហា ទេ ប្រាថ្នាឲ្យរួចចាកទុកនឹងគឺគឺលះបង់នៅតណ្ហាលះបង់នៅតណ្ហាមិនមែនជាតួតណ្ហាចំណែកឯតណ្ហា ទី3ហ្នឹងគឺវិភវៈតណ្ហាប្រាថ្នាលែងចង់រស់ទៀតងាប់ឲ្យសាឡាស់សាឡាស់ទៅ កើតមកជាតិនេះអីពិបាកខុសគេ លំបាកអីក៏លំបាកយ៉ាងហ្នឹង ទុកអីក៏ទុកយ៉ាងនឹងវេទនាអីក៏កោះគេម៉េះកម្មអីក៏កម្មក្រាស់ម៉េះលែងចង់រស់ទៀតហើយចង់កទៅអានឹងគេហៅថាគិតថាស្លាប់ទៅលែងកើតទៀតមិនមែនទេមិនមែនទេបធុជនយើងមិនតន់អស់កិលេសនៅពេលណាដែលស្លាប់ទៅរមែងចុតិបដិសន្ធិចុតិនឹងគឺស្លាប់បដិសន្ធិនឹងទៅកើតជាអីគឺអត់ដឹងទៅតាមយថាកម្ម តាមយថាកម្មរបស់យើងដែលបានសន្សំនឹងហើយតាមធម៌ព្រះសម្រាប់ខ្លួនឯងបាបទៀតដោយសារតែតោសៈសម្រាប់ដោយតោសៈព្រះអង្គអត់ឲ្យសម្រាប់ទេដោយចំណន់ព្រះនឹងពិខុជាច្រើនលោកសង្វេកសង្វេកនឹងរូបរាងកាយហាក់ដូចជាយោស័កសពឆ្កែនឹងមកចងនឹងកកសង្វេកពិចារណាជួល គេឲ្យសម្លាប់ពិខុអង្គខ្លះសម្លាប់ខ្លួនឯង ភិក្ខុអង្គខ្លះជួល គេឲ្យសម្លាប់លោខ្លួន ខ្លួនឯងចាប់តាំងពីពេលនឹងតទៅព្រះអង្គបញ្ញត្តិសិក្ខាបទភិក្ខុណាសម្រាប់ខ្លួនឯងត្រូវទោសត្រូវអាបាតិបាបកម្មនិងទ្រង់អត់ឲ្យមនុស្សសលោកយើងព្រៀនបដៅឲ្យធ្វើអត្តឃាតសម្រាប់ខ្លួនឯងទេព្រោះមានបាបបាបកម្មនិងពោសម្រាប់ដោយតោសៈចិត្តដោយការអន់ចិត្តអ្វីមួយសម្រាប់សម្រាប់ទៅវាបាបតោសៈ កើតឡើងថ្នាំងថ្នាក់ចិត្តនឹងដល់ម៉ោងបាត់ហើយទៀនហើយដល់ម៉ោងបាត់ហើយមិននឹងអធិស្ឋ័យពុទ្ធបរិស័ទអត់បានបន្តទៀតដោយសារម៉ោងដល់ទៅលេខមើលម៉ោងម៉ោងដល់ហើយនឹងខ្ញុំកណាខ្ញុំ បាទពុំកន្តើយឡើយនឹងបញ្ចប់ នៅការនិទានពីប្រវត្តិរឿងរ៉ាវរបស់ ព្រះនាងធម្មទេនីភាគ1ភាគ1ប្រវត្តិទី5 ពនាងធម្មទិនីភាគ1ហ្នឹងក៏ដល់ទីបញ្ចប់នៅការនិទានរឿងរ៉ាវដល់កន្លែងវិសាខឧបាសកនឹងសួររឿងការប្រកាន់នឹងកើតមកពីអីមូលហេតុអីបានជាប្រកាន់ព្រះនាងធម្មទិនីឆ្លើយថាមកពីតណ្ហា សេចក្តីប្រាថ្នា ការដែលយើងប្រាថ្នាហើយប្រកាន់ណាប្រកាន់នៅបញ្ចកាមគុណប្រកាន់នៅខណ្ឌទាំង5នឹងប្រកាន់នៅខណ្ឌទាំងឡាយ5នឹង ហើយណដ្ឋិខន្ធាសមាទុក្ខាសេចក្តីទុក្ខណាណាស្មើដោយខណ្ឌ5នឹងគឺអត់មានទេស្មើដោយខណ្ឌ5នឹងគឺមិនមានទេ ចឹងភាក1ស្លេះប៉ុណ្ណេះសិនទៀតណាចាំរងចាំសាវនិកស្ដាប់នៅក្នុងថ្ងៃស្អែកជាបន្តទៅទៀតពីប្រវត្តិព្រះនាង ធម្មទនីរាល់ការនិទានខុសឆ្គងយ៉ាងណាសូមទានខន្តីអភ័យទោសពីសំណាក់បកករណាប្រគុណម្ចាស់ពុទ្ធបរិស័ទផងក្រែងបើសិនជាខុសឆ្គងលើពាក្យសម្ដីដោយអចេតនាយ៉ាងណានេះមួយ សូមទានខន្តីសន្តោសប្រោះប្រណីដល់ខ្ញុំកណាខ្ញុំបាទផង you ហើយសូមជម្រាបពុទ្ធបរិស័ទថានៅថ្ងៃខែ8ហ្នឹងនៅថ្ងៃ15កើតខែស្រាបត្រូវនៅថ្ងៃទី26 26ថ្ងៃអាទិត្យខ្ញុំកណាដង្ហែកំពីបត្រៃ3ដកហ្នឹងទាំង14ជាប់ទាំង14ជាប់ហ្នឹងប្រគេនប្រសង់ទាំង14វត្តទាំង14វត្តមួយជាប់ហ្នឹងគឺប្រគេនប្រសង់មួយវត្តមួយជាប់មួយវត្តមួយជាប់ហ្នឹងមាន110ភាគ ព្រះវិន័យ13ភាគព្រះសូត្រ10 64ភាគព្រះអភិធម្មនឹងគឺ33ភាគសរុបទាំងអស់ត្រូវជា110ភាគហើយ110ភាគនឹងស្មើនឹងមួយជាប់មួយជាប់នឹងស្មើនឹង470ដុល្លារពួកទាំងអស់10 14ជាប់នឹងពុទ្ធបរិស័ទគុណនៅយក470នឹងគុណនឹងគុណនឹង14ស្មើនឹង6500 80ដុល្លារហើយបូកនឹងអត្ថកថា3ជាប់ទៀតអត្ថកថាដីកានឹង1000ដុល្លារទៀតសរុបទៅ7000ដុល្លារជាងដឹងហែដឹងហែទៅប្រកេនទិញសភៅជាវសភៅកំពីបត្រៃបៃដកប្រកេនប្រសងនឹង7000ដុល្លារជាងនឹងហើយសភៅមួយភាគហ្នឹងស្មើនឹង20000រៀលកពីមួយក្បាលឬក៏មួយភាគ20000មួយចប់470ដុល្លារ ហើយសូមជម្រាបថានៅថ្ងៃនឹងទីថ្ងៃអាទិត្យទី26ប្រកេនវត្តខេត្តកំពង់ចាម3វត្តកំពង់ធំ4វត្តហើយសៀមរាប1វត្តនិងទាំងអស់8វត្តហើយនិមន្តខាងខេត្តឧត្តរមានជ័យបទាយមានជ័យព្រះវិហារខេត្តតកែវនឹងនិមន្តលោកមកទទួលនៅប៉ុស្តិ៍វិទ្យុនឹងបន្ទាប់ពីត្រឡប់មករាជ ពីសៀមរាបវិញសម្រាប់នៅសៀមរាបមួយយប់ថ្ងៃទី27ថ្ងៃច័ន្ទត្រឡប់មករាជធានីភ្នំពេញដើរលេងអង្គរដើរលេងអីប្រគេនតេយ្យទាន ដល់ព្រះសង្ឃវត្តវិសុទ្ធិមៈហើយមកនៅរាជធានី ភ្នំពេញវិញ សម្រាប់តែមួយយប់ទេសម្រាប់ថ្ងៃអាទិត្យថ្ងៃច័ន្ទត្រឡប់មកវិញនឹងហើយព័ត៌មានមួយទៀតនៅ ខែ10ថ្ងៃសៅរ៍ថ្ងៃអាទិត្យទី13 14ខែ10នោះខ្ញុំកណាខ្ញុំ បានប្រគេនចង្ហាន់ប្រសង1250អង្គ នៅបនឆ្លងរបងវត្តនៅភ្នំសពៅវត្តភ្នំសពៅខេត្តបាត់ដំបងពុទ្ធបរិស័ទមានសទ្ធាក៏អាចអញ្ជើញមកកាន់ទីស្នាក់ការកដាលវិទ្យុពន្លឺធម៌ប្រពុត FM 98.30 MHz ដែលមានទីតាំងនៅភូមិសំរោងសង្កាត់ក្មួយខណ្ឌសែនសុករាជធានី ភ្នំពេញ សាធុសាបរសិជនយើងមានសទ្ធាក៏អាចផ្ញើតាមវិងនិងទ្រូមនីព្រោះនៅចិត្តបបោះមានវិងនិងទ្រូមនីជាដើមមកកាន់លេខខ្ញុំកណាខ្ញុំបាន ទាំង3ប្រព័ន្ធចង្ហាន់មកតុកនឹង50ដុល្លារចង្ហាន់ប្រកេនប្រសងនឹងមកកាន់លេខប្រព័ន្ធទាំង3ហ្នឹងក៏ទុយ6ខ្ទង់ដូចគ្នាទាំងអស់ក្រន្តដូក្បាលប្រព័ន្ធទី1សេលខាត092 79549ដង ប្រព័ន្ធទី2គឺប្រព័ន្ធ Smart 081 795 5ដងប្រព័ន្ធទី3មិត្តហ្វូន066 795ដង សុខោបញ្ញាសឧជយោការបំពេញបុណ្យកុសល រមែងបានទទួល នៅសេចក្តីសុខសេចក្តីចម្រើនសូមអនុមោទនា នៅមត្ថរតនតយសាខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំមុទិដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺគុណព្រះពុទ្ធរតន1គុណព្រះធម្មរតន1និងគុណព្រះសង្ឃរតន1ដោយសេចក្តីជ្រះថ្លានិងដោយសេចក្តីគោរពសពសពការសពវេលា ទូលព្រះបង្គំសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មន្ត្រីសង្ឃប្រធេរានុធេរៈគ្រប់ចន្ទនៈគ្រប់ឋានានុក្រម ទូទាំងប្រជាជាណាចក្រកម្ពុជាដោយសេចក្តីគោរពខ្ញុំកណេះខ្ញុំបាទដងច័ន្ទនីសូមធ្វើគារវៈ គោរពស្រឡាញ់រាប់អានចំពោះព្រះមហាក្សត្រនៃបរិជាណាចក្រកម្ពុជាសម្ដេចទ្រង់ឯកឧត្តមអ្នកអង្គញាលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាបងប្អូនប្រុសស្រីយុវជនយុវតីកុមារាកុមារី កម្មករកម្មការិនីជនរួមជាតិរួមសាសនាទាំងឡាយដែលកំពុងតែផ្ទៀងនៅសោតិនត្រយារមត្រង់ត្រាប់ស្ដាប់ក្រេបជញ្ជក់យកនៅឲ្យជារសនៃព្រះសទ្ធម្មវិសេសទេសនានៅក្នុងខណៈពេលនេះនៅថ្ងៃនេះ គឺជាថ្ងៃសៅរ៍7កើតខ្នើតខែស្រាបឆ្នាំចសម្រិទ្ធស័កពុទ្ធសករាជ2562ត្រូវនឹងថ្ងៃទី18ខែសីហា ឆ្នាំ2018ភោសាធវោហើយសាធុសាបរិសិជនបងប្អូនប្រុសស្រី លោកយាយលោកតា ផងទាំងឡាយនៅគណៈពេលនេះខ្ញុំគណៈខ្ញុំបាននឹងបានឱកាសដើម្បីនិទានប្រវត្តិរឿងរ៉ាវរបស់ពុទ្ធសាវិកាជាបន្តទៅទៀតប្រ វត្តិរបស់ពុទ្ធសាវិកានៅក្នុងសភៅប្រវត្តិពុទ្ធសាវិកាភាគ2ជាការប្រមូលរៀបរៀងដោយព្រះភិក្ខុយងសុផានក្នុងសភៅនឹងលោកម្ចាស់យងសុផាននឹងលោកសកុតបាទហើយ តកុតនឹងគឺស្លាប់ហើយបន្សល់ទុកនៅសភៅដែលលោកខំស្រាវជ្រាវសិក្សារៀនសូត្រនៅធម៌អាសិក្ខាវិន័យរបស់ ព្រះបរមសាស្តាបន្សល់ទុកនៅសភៅដើម្បីឲ្យពុទ្ធសាសនិកជននឹងពេញចិត្តនៅក្នុងការអាន ការនិទានរឿងរ៉ាវក៏ខ្ញុំកណាខ្ញុំបាទលើកយកមកនិទានប្រវត្តិ ចែកជូនទៅដល់ ពុទ្ធបរិស័ទលោកយាយលោកតា ដែលជាជនជាតិខេមរា ជាអ្នកស្នេហា នៅព្រះធម៌ទេសនា របស់ព្រះបរមសាស្តាយកមកនិទាន ថ្លាថ្លែងបញ្ញាយបញ្យលអំពី ប្រវត្តិពុទ្ធសាវិកាដែលអ្នកល្បីល្បាញចំនួនព្រះដ៏មានពភាដែលបានទៅបួសជាភិក្ខុនីក្នុងពុទ្ធសាសនានិង ជាអេតតកៈជាជំនាញគ្រប់សពបែបប្រការ ជំនាញខុសៗគ្នា គេហៅថា skill គឺឯកទេស ឬក៏ជាជំនាញខុសៗគ្នាទាំងអស់ចូលមកដល់ថ្ងៃនេះខ្ញុំកណា និទានពីប្រវត្តិរបស់ព្រះនាងធម្មទិនាធេរី ភាគ2ព្រះនាងធម្មទិនាធេរីកាលពីភាគ1នោះនិទាន មុននឹងបន្តក៏ចង់បញ្ជាក់ដល់សាវនិកជនថា ព្រះនាងធម្មទិនាធេរីនឹងគឺជាកូនរបស់លោកសេដ្ឋីជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភពេញរូបពេញរាងទៅក៏រៀបការ ជាមួយនឹងវិសាខឧបាសកប្តីរបស់នាងនឹងជាមនុស្សយល់ត្រូវជាមនុស្សល្អមានសមាទិដ្ឋិ ការយល់ឃើញដ៏ត្រឹមត្រូវ នៅក្នុងព្រះពុទ្ធសាសនា ហើយក៏ជា ព្រះអរិយបុគ្គលថ្នាក់ទី3ជាព្រះអរិយបុគ្គលថ្នាក់ទី3ដល់តប្តីស្ដាប់ធម៌សម្រាប់ជាព្រះអរិយបុគ្គលដេញប្រពន្ធនឹងឲ្យទៅផ្ទះវិញព្រោះអត់សូវមានទំរេកត្រេកតាអាលរឿងស្នេហារវាងប្តីប្រពន្ធចឹងទៅប្រពន្ធនោះក៏អត់ទៅផ្ទះទេអត់ត្រឡប់ទៅផ្ទះ មេដាបេដាបកើតវិញទេ សុកចិត្តទៅបួសបើប្តីលែងត្រូវការហើយខ្លួនគាត់នឹងទៅបួសដល់ទៅពេលទៅបួសជាភិក្ខុនីមិនយូរប៉ុន្មានក៏បានសម្រេចជា ព្រះ អរហន្តីលះបង់នៅកិលេសទាំងឡាយ លះបង់នៅកិលេសហើយពូកែសំដែងនៅពធទេសនាអេតតិកៈរបស់ព្រះនាងធម្មតេនីធេរីនឹងពូកែពន្យាយពន្យល់នៅធរអាសិក្ខាវិន័យរបស់ព្រះបរមសាស្តាជាពុនពេកប្រមាណដល់តប្តីត្រឡប់ភរិយាដែលបានបួសហើយក៏ទៅកាន់ក្រុងក្រុងសាវត្ថី និយាយពីអតីតស្វាមីរបស់នាង ការដែលនាងនៅពីប្រសក់អតីតស្វាមីនឹងក៏ទៅថ្វាយអង្គម និងថ្វាយអង្គមសំពះសួរនៅធរអាសិក្ខាវិន័យចំពោះព្រះនាងធម្មតិនីថេរី សួរធរច្រើនណាស់ទៀតណាសួរពីរឿងសកាយតិដ្ឋិមូលហេតុអីបានជាប្រកាន់កាយនាងបកស្រាយថាមកពីមាន ការប្រកាន់នឹងមកពីមានបញ្ចខណ្ឌគឺការប្រកាន់នៅរូបវេទនាសញ្ញាសង្ខារវិញ្ញាណ ហើយវិសាខឧបាសកនឹងសួរបន្តទៀតសួរសំណួរទី2តើការប្រកាន់ថាកាយជារបស់ខ្លួននឹងមូលហេតុអីបានជា មានការប្រកាន់ថាកាយជារបស់ខ្លួន នាងក៏បកស្រាយថាមូលហេតុមកពីតណ្ហា សេចក្តីប្រាថ្នាតែយើងប្រាថ្នារូបនរណាមួយ គឺយើងប្រកាន់រូបអ្នកនឹង រូបសង្សារអាត្មាអញរូបប្តីអាត្មាអញបើយើងប្រកាន់ឲ្យមិនឲ្យនរណាមួយមកតដើមនារីនឹងបរោះនឹងទេ កូននឹងទេមកតដើមពីដើមទ្រូងសូមបីតែស្ដេចមច្ចុរាជក៏មិនឲ្យមកយកកូន មិនឲ្យយកប្តីមិនឲ្យយកពុកម្ដាយដោយសារតែយើងមានការប្រកាន់វិសាខៈនឹងក៏សួរសំណួរទី3ថាតើធរអ្វីដែលជាការរលួតនៅការប្រកាន់ថាកាយរបស់ខ្លួន នាងក៏ឆ្លើយធម្មទិន្នាក៏ឆ្លើយថាតលតែយើងរលត់នៅតណ្ហា តណ្ហានឹងប្រែមកទៅសេចក្តីប្រាថ្នា កាមតណ្ហា ប្រព្រឹត្តទៅ នៅ ក្នុងកាមវិភវៈតណ្ហា ប្រព្រឹត្តទៅ នៅក្នុងភព ភវៈតណ្ហា ប្រព្រឹត្តទៅ នៅក្នុង ភពវិភវៈតណ្ហា សេចក្តីប្រាថ្នាក្នុងការប្រះចាកភពតល តែរលត់តណ្ហាទាំង3ប្រការ គឺជាការរលត់នៅទុកទាំងឡាយទាំងពួងបាន ក្នុងការនោះវិសាខឧបាសកក៏សួរបន្តទៅទៀតថាតើផ្លូវ បដិបទាផ្លូវយ៉ាងណាមានធម៌អ្វីខ្លះ ដែលជាផ្លូវដើម្បីរលត់នៅការប្រកាន់ថាកាយនេះជាទូខ្លួន ពុទ្ធបរិស័ទយើងរាល់ថ្ងៃប្រកាន់ណាខំលាបក្រែមលាបម្សៅលាបម៉ាកាយេស្អិតស្អាងស្លៀកពាក់សម្លៀកបំពាក់ស្អាតបាទហ្នឹងគឺយើងប្រកាន់ប្រកាន់ថាកាយហ្នឹងជាកាយរបស់អាត្មាអញប្រកាន់ណាស់មួយថ្ងៃមួយថ្ងៃហួងហែងរបស់នឹងជាកាយរបស់អាត្មាអញខំម៉ាកាយេលាបក្រែមលាបម្សៅផាត់មុខផាត់មាត់ដើម្បីអីដើម្បីថាកាយនេះជាកាយរបស់ខ្លួន តាមដោយពិត តពពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ប្រកាសសម្ដែងថាកាយានុបស្សនាសតិប្បដ្ឋានាទ្រង់ឲ្យយើងពិចារណាថាកាយនេះគ្រាន់តែជាកាយប៉ុណ្ណោះមិនមែនជាសត្វមិនមែនជាបុគ្គលមិនមែនជាទូខ្លួន មិនមែនជារបស់ណានាទេជារបស់សោះសូនទៅទៅទេព្រោះណាស់ទីនេះពុទ្ធអង្គទ្រង់ប្រកាសសម្ដែង កាយរបស់យើងមិនមែនជារបស់យើងទេមើលដូច ញាតញោមចង់ឈឺទេរាល់ថ្ងៃចង់ប្រត់ប្រាស់ទេចង់ថ្មិញបាក់សក់ស្កើភ្នែកស្វាងដៃឬទេអត់ចង់ទេ បើកាយនឹងជាកាយរបស់យើង គឺយើងហាមឃាត់បាន ថាសក់ហើយកុំឲ្យស្កើគឺវាស្ដាប់យើងកុំស្កើថ្មិញហើយកុំឲ្យបាក់វានៅតែបាក់ស្បែកហើយកុំឲ្យជ្រីវជ្រួញ នៅតែជ្រីវជ្រួញ ត្រង់នេះឯងជារបស់អនត្តាមិនមែនជារបស់នរណាទេ គឺជារបស់សោះសូនទៅទទេទាំងអស់កាយរបស់បុគ្គលម្នាក់ម្នាក់នៅក្នុងពិភពលោកយ៉ាងនេះមិនមែនជាកាយរបស់នរណាមួយទេ បានជាព្រះមុនីនាថសាស្ត្រាចារ្យចរិយាវងព្រះអង្គទ្រង់បានត្រាស់ប្រកាសសម្ដែងថាកាយនេះគ្រាន់តែជាកាយប៉ុណ្ណោះមិនមែនជាសត្វមិនមែនជាបុគ្គលមិនមែនជាទូខ្លួនរបស់នរណាមួយទេ គឺយើងត្រូវមានសតិប្បដ្ឋានមានសតិរលឹកជាប្រកដី ជារៀងរាល់ថ្ងៃពិចារណានៅទីនេះកាយានុបស្សនាសតិប្បដ្ឋានាវេទនានុបស្សនាសតិប្បដ្ឋានាចិត្តានុបស្សនាសតិប្បដ្ឋានាវេទនានុបស្សនាសតិប្បដ្ឋានា ទ្រង់ឲ្យយើងមានសតិជារៀងរាល់ថ្ងៃគ្រប់ពេលគ្រប់វិនាទីពិចារណានៅសតិប្បដ្ឋានទាំងឡាយ4ប្រការនេះដើម្បីធ្វើឲ្យដួងចិត្តរបស់យើងវាស្ងប់រងាប់និង វិសាខឧបាសកនឹងក៏សួរសំណួរបន្តទៀតសំណួរទី4បានសួរថាតើបដិបទាមានផ្លូវអ្វី ដែលជាបដិបទាដើម្បីរលត់បងនៅការប្រកាន់ថាកាយនឹងជាកាយរបស់ខ្លួន ក្នុងកាលនោះ ព្រះនាងធម្មតេនីធេរីក៏ឆ្លើយក៏ឆ្លើយថាអវុសោវិសាខៈហៅប្តីរបស់នាងចឹងណាទៀតណាការដែលនាងមិនតន់មកបួសនឹងវិសាខឧបាសកនឹងត្រូវជាប្តីរបស់នាងប្តីរបស់នាង ច្រើនណាទៀតណាជ្រះថ្លាចំណន់ព្រះនឹងឲ្យប្រពន្ធទៅបួសនឹងក៏ច្រើន ចំនួនព្រះសម្មាសម្ពុទ្ធនឹងប្តីឲ្យប្រពន្ធទៅបួសក៏ច្រើន ហើយប្រពន្ធខ្លះអនុញ្ញាតឲ្យប្តីទៅបួសនឹងក៏ច្រើនដែរក៏អនុញ្ញាតឲ្យប្តីទៅបួសក្នុងពុទ្ធសាសនាត្រេកអរនឹងការបពជារបស់ស្វាមីនឹងបានបនច្រើនទៅទៀតបានបនច្រើននារីណាដែលអនុញ្ញាតឲ្យស្វាមីលះបង់នៅកិលេសកម្មទៅបួសនៅក្នុងពុទ្ធសាសនា វត្ថុកាមបាននារីនោះគឺបានបុណ្យកុសលជាអតិបរមាមិនអាចរកអ្វីកណនីបានទេ ចំណន់ព្រះពុទ្ធបរិស័ទទាំងឡាយមានប្តីខ្លះទៅបួសប្រពន្ធខ្លះអត់ឲ្យប្តីទៅបួសស្ដាប់ធម៌ព្រះច្រើនណាស្ដាប់ធម៌ព្រះនឹងរាប់ពាន់អ្នកទៅបួសក្នុងប្រសាសនា ចំណន់ព្រះដ៏មានពភាកាលព្រះអង្គគង់ព្រះធរមាននៅឡើយស្ត្រីទាំងឡាយច្រើននឹងទៅប្តឹងថាព្រះអង្គនឹងចង់បដាច់ពូជមនុស្សឬ បានយកប្តីគេយកអីនឹងទៅបួសជាច្រើនពពុទ្ធអង្គទ្រង់សម្ដែងពធទេសនាទៅដល់អាប្រជាពុទ្ធបរិស័ទនិងទាំងក្រហោះធម្មតាទាំងខ្សែស្ដាច់ខ្សែរាជវង្សនឹងទៅបួសច្រើនណាស់ទៅបួសច្រើនសក្ចៈត្រកូលខ្សែស្ដាច់នឹងក៏ទៅបួសច្រើនប្រជាជនធម្មតានឹងក៏ទៅបួសច្រើន ធ្វើឲ្យនារីនារីទាំងឡាយគេខឹងសម្បាជាមួយព្រះដ៏មានពភាថាព្រះអង្គនឹងចង់បដាច់ពូជមនុស្សឬបានសម្ដែងធម៌ពួកគេជ្រះថ្លារាប់ពាន់អ្នកនៅទៀតនោះទៅបួសទៅបួសក្នុងពុទ្ធសាសនារាប់ពាន់អ្នកហើយនាងបកស្រាយនាងបកស្រាយពីបដិបទាដំណើរទៅកាន់សេចក្តីរំលត់ទុកនឹងដើម្បីការគុំប្រកាន់កាយរបស់ខ្លួននឹងនាងឆ្លើយថាបានដល់អរិយមគ្គ មគ្គនឹងប្រែមកទៅជាផ្លូវអរិយៈប្រែថាប្រសើរឬក៏ហៅថាអដ្ឋង្គិកមគ្គាអដ្ឋង្គិកមគ្គទាំង8ជាផ្លូវនៃអរិយៈទាំងឡាយដំណើរដ៏ល្អតែងតែនាំកាយទៅកាន់ប្រឡាយព្រះនិព្វាន នាងឆ្លើយចឹងនៅទៀតណាដំណើរល្អតែងតែនាំកាយទៅកាន់ប្រឡាយព្រះនិព្វានអរិយមគ្គទី1ហ្នឹងគឺសមាទិដ្ឋិការយល់ឃើញត្រូវ យល់ឃើញត្រូវបញ្ញាដែលយល់ត្រូវយល់ថាធ្វើល្អបានល្អបានល្អធ្វើអំពើអាក្រក់រមែងបានទទួលនៅផលអាក្រក់យល់ថាមេដាមានគុណបៃតាមានគុណសាមណៈព្រាមមានគុណលោកនេះមានបរលោកមានយល់ឃើញថាសាមណៈព្រាមការបូជាបូជាតូចមានផល ការបូជាធំគឺមានផល គឺយើងយល់អញ្ចឹង សាមណព្រាមនឹងប្រសងថ្ងៃនឹងលោកជាអ្នកមានគុណលោកយាយលោកតាសិល8សិល5នឹងជាអ្នកមានគុណធម៌យើងយល់ជាក់ច្បាស់នៅក្នុងគុណគឺសេចក្តីល្អរបស់សាមណព្រាមរបស់ប្រសងលោកយាយលោកតាដូនជីតាជី គឺយើងមានសមាទិដ្ឋិយល់ឃើញត្រូវភាសាអង់គ្លេសគេហៅ right understanding right understanding ហ្នឹងគឺការយល់ត្រូវយល់ឃើញដល់ត្រឹមដល់ត្រូវទៅតាមកន្លងនៃពុទ្ធសាសនា ទី2ហ្នឹងគឺសមាសង្កបៈការត្រេះរិះត្រូវបានដល់ទី1ត្រេះរិះដើម្បីចេញចាកកាម ត្រេះរិះដើម្បីចេញចាកកាមៈប្រែមកថាសេចក្តីប្រាថ្នាលោកយាយលោកតាត្រេះរិះសុំសិល5សិល8សិល10អតិរេកសិល លះបង់នៅសូរាអីហ្នឹងគេហៅថាត្រេះរិះចេញចាកកាមត្រេះរិះប្រព្រឹត្តអំពើអបាយមុខមានការសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមនិយាយកុហកទទួលទានទឹកស្រវឹងគឺសូរានិងមេរ័យនេះឯងគឺជាការត្រេះរិះដើម្បីចេញចាកនៅកាមគុណទាំងឡាយ5ប្រការមិនបាច់ចាំតែប្រសងទេសូម្បីលោកយាយលោកតាឲ្យតែត្រេះរិះល្អគេហៅថាការត្រេះរិះដើម្បីចេញចាកកាមទាំងអស់ជាការត្រេះរិះដល់ប្រពៃ និងមួយទៀតការត្រេះរិះដើម្បីមិនព្យាបាទមិនព្យាបាទគេឲ្យដល់នៅសេចក្តីទុកសេចក្តីវិនាសមិនព្យាបាទទៅបៀតបៀនគេវាយបន្ទុះសារាយគេព្យាបាទដោយចិត្តនិងបៀតបៀនហ្នឹងគឺយើងយកតបងយកអីទៅវាយគេយកលំពេងយកកភ្លើងទៅ បាញ់គេអីទៅបៀតបៀនគេ ទៅប្លន់គេអីហ្នឹងព្យាបាទគឺយើងព្យាបាទអត់ឲ្យគេបានសោក អត់ឲ្យគេបានសោកនៅក្នុងផ្លូវចិត្តទៅព្យាបាទគេឃើញគេមាន គេបានអីអត់បានចំណែនព្យាបាទឈ្នានេះអានឹងទៅព្យាបាទអ្នកដតីអត់ឲ្យគេបានទទួល នៅសេចក្តីសុខសេចក្តីចម្រើន ការដែលយើងកិតព្យាបាទចំពោះអ្នកដតីកិតព្យាបាទចំពោះគេមិនមែនជាការត្រេះរិះដ៏ត្រឹមត្រូវទេ ទាំងប្រសងក៏ដោយ ទាំងប្រសក់ក៏ដោយ គឺយើងត្រូវតែមានការត្រេះរិះដើម្បីមិនព្យាបាទនៅអ្នកដតីនេះគឺជាការត្រេះរិះដ៏ត្រឹមត្រូវអ្នកខ្លះឃើញគេមាន បានល្អជាងខ្លួនប្រសើរជាងខ្លួនអស្ចារ្យជាងខ្លួនទៅព្យាបាទគេព្យាបាទយករឿងអ្វីគ្រប់សពបែបប្រការហ្នឹងទៅនិយាយដើម្បីឲ្យបុគ្គលហ្នឹងកុំឲ្យគេជ្រះថ្លាព្យាបាទ ដល់នៅសេចក្តីវិនាសយើងក៏បីធ្វើខ្លួនឯងនឹងឲ្យជាឧបមា មិនថាប្រសងមិនថាក្រហោះទេគឺយើងចង់បានសុខអ្នកដតីក៏គេចង់បានសុខយើងមិនចង់បានទុក អ្នកដតីក៏គេមិនចង់បានទុក យើងចង់ឲ្យសង្គមសង្គមក្រុម គ្រួសាររបស់ យើង បាន មាន មុខមានមាត់ ពងខ្ពស់ចម្រុងចម្រើន អ្នកដតីក៏ដូចជាយើងចឹងដែរធ្វើ ខ្លួនឯងឲ្យជាឧបមាហើយមិនក៏បីទៅព្យាបាទទៅបៀតបៀនចំពោះសត្វដតីទេពីព្រោះមនុស្សទាំងឡាយសុទ្ធតែចង់បាននៅគេឈ្មោះល្អ សុទ្ធតែចង់បាននៅសេចក្តីសុខគ្រប់គ្រប់តែគ្នា មិនគួរប្រហារគ្នាមិនគួរបៀតបៀននៅសត្វដតីដោយសាស្ត្រាវុធដោយពាក្យសម្ដីនិយាយមិនល្អដាក់គ្នាទៅវិញទៅមកមិនមែនជាការរស់នៅដ៏ប្រសើរទេយើងចង់បានសុខអ្នកដតីក៏គេចង់បានសុខអត្តានังឧបមង្កត្វាអ្នកហនិយៈអ្នកឃាតយេព្រះពុទ្ធអង្គទ្រង់សម្ដែងបើយើងចង់បានសុខហើយមិនគួរព្យាបាទអ្នកដតីបៀតបៀន ចរណែនឈ្នានេះគ្នាទៅវិញទៅមកទេឃើញគេល្អនឹងគឺយើងត្រេកអរសុទ្ធតែបុណ្យដែលគេកសាងមកពីបុព្វេមកពីអតីតជាតិបានជាគេកើតមកជាតិនេះ គេ មានមុខមានមាត់មាននៅទ្រព្យសម្បត្តិឋានៈខ្ពង់ខ្ពស់នឹងដោយសារតែបុណ្យដែលគេកសាងមកពីបុព្វេពីអតីតជាតិយើងគុំចណែនឈ្នានេះនឹងបុណ្យកុសល ទៅបៀតបៀនគេចឹងមិនជាការល្អប្រសើរត្រឹមត្រូវឧត្តមឧត្តមថ្លៃថ្លានោះទេមិនជាការប្រសើរឡើយណាសមាសង្កបៈនឹងគឺការត្រេះរិះ rise thinking ការត្រេះរិះត្រូវភាសាអង់គ្លេសសមាសង្កកបៈទី3នឹងគឺសមាវាចាវាចាពោលត្រូវវាចាពោលត្រូវនឹងបានដល់វាចាវិជ័យទុច្ចរិតទុច្ចរិតនឹងគឺអំពើអាក្រក់វិជ័យនឹងគឺវាចា វាចាកការនិយាយអាក្រក់4ប្រការទី1មិននិយាយកុហកមិនកុហកគេ ទី2មិននិយាយពាក្យថោកទាបមិននិយាយពាក្យជេរប្រមាថបតិចគេ ការដែលយើងជេរប្រមាថបតិចអ្នកដតីហ្នឹងគឺគឺឈ្មោះថាអំពើបាប ពីព្រោះមនុស្សក្នុងលោកមិនចង់ឲ្យនរណាជេរប្រមាថខ្លួនទេ យើងមិនចង់ឲ្យអ្នកដតីមកជេរប្រមាថយើងអ្នកដតីក៏គេមិនចង់ឲ្យ អ្នកណាមកជេរប្រមាថខ្លួនគេដែរនឹងមិនឲ្យអ្នកណាមកជេរប្រមាថប្រមាថបៀតបៀនតកូល ប្រមាថបៀតបៀនឈ្នា នេះគ្នាទៅវិញទៅមកមិនប្រមាថប្រមាថជេរជេរប្រមាថគ្នាទៅវិញទៅមកក៏មិនមែនជាការល្អប្រសើរបាបណាស់ទៀតណាបាបបាប ទាំងលោកប្រសងក៏ដោយមិនគួរជេរប្រមាថប្រសងលោកម្ចាស់គ្រប់អង្គហើយប្រសក់មិនគួរជេរគ្នាទៅវិញទៅមកទេ វាគ្មានការរីកចម្រើនសាបព្រោះពាក្យអសីលធរនៅក្នុង សង្គមនៅនាពេលបច្ចុប្បន្នសម័យនេះ ពាក្យអសីលធរនៅក្នុងសង្គមកុំសាបព្រោះពាក្យអសីលធរខ្ញុំកណាខ្ញុំបាទឃើញ សង្គមសុខខ្មែរយើង មានបុគ្គលប្រមាណអ្នកនឹងជេរប្រសង់ ណាចេប្រសងប្រមាទឈ្នានេះ ចំពោះសាមណព្រាមអ្នកបួសនៅក្នុងព្រះពុទ្ធសាសនា ទាំងដែលខ្លួនឯងជាក្រហោះបែរជាខ្លួនឯងទៅជេរប្រមាទឧត្តមភេទតើបាបកម្មយ៉ាងណា បាបកម្មនេះទៀតនេះបាបបាបបាបកម្មពួកយើងជាប្រសក់បាយល្ងាចក៏យើងហូបអ្នកខ្លះហូបស្រាល្ងាចទៀតនិងប្រសក់ប្រសក់ខ្លះនឹងហើយប្រសក់ខ្លះអោបស្រីទៀត ហូបបាយពេលល្ងាចទៅជេរប្រសង់ទាំងដែលប្រសង់សូម្បីតែបាយល្ងាចក៏លោកមិនឆាន់ស្រាក៏លោកមិនផឹក ស្រីក៏លោកមិនប៉ះតើគូឲ្យជ្រះថ្លាជាមួយប្រសង់យ៉ាងណាជ្រះថ្លារំរែកច្រៀងក៏លោកច្រៀងក៏ច្រៀងកើតប្រសង់ទាំងដែលខ្លួនឯងច្រៀងហើយផឹកស្រាសបាយចូលបាការ៉ាអូខេបាយទៅជេរប្រមាថចំពោះសាមណៈព្រាមតើយើងគួរឲ្យសង្វេគដែរឬទេ ច្បាប់រដ្ឋធម្មនុញ្ញគេចែងអ្នកណាប្រមាថប្រសង់ជាប់គុកចេះមួយចោះមួយមានទោសប្រមាណឆ្នាំអីប៉ានប្រមាណឆ្នាំសិតតែច្បាប់គេចែងមកបែជាអ្នកខ្លះល្មើសនឹងច្បាប់រដ្ឋធម្មនុញ្ញជេរប្រមាថចំពោះប្រសង់សាមណព្រាហ្មណ៍បាបកម្មនៅទីនេះបាបកម្មពពុទ្ធអង្គទ្រង់ហាមិនអោយយើងប្រើពាក្យជេរតែជេរវច័យទុច្ចរិតវាចាអាក្រក់វាចាអាក្រក់ អ្នកខ្លះចេះទៅដើម្បីកុំឲ្យ គេធ្វើបនមួយអ្នកហ្នឹងមកធ្វើបនមួយអញវិញអញអញអស់ចាអញប្រសើរអញប្រសើរអញប្រសើរប្រសើរក្រនបើជាងគេតែតែចេហើយអាក្រក់ហើយទៀតណាតែចេហើយគឺអាក្រក់ជាបុគ្គលអាក្រក់មិនមែនជា បុគ្គលល្អទេណាចំណន់ព្រះណានាធ្វើខុសព្រះអង្គអត់ប្រមាទទេ ពពុទ្ធអង្គហៅថាមោខៈបរោះបរោះទទេអត់បានសម្រេចមគ្គផលហេតុអីបានជាអ្នកធ្វើចឹងអ្នកឯងធ្វើចឹងមិនត្រឹមត្រូវទេណែមោខៈបរោះបរោះទទេនឹងគឺជាបរោះអត់បានសម្រេចនៅមគ្គផលសោតាសកតិអនាគានិងព្រះអរហន្តចឹងបានព្រះអង្គហៅថាមោខៈបរោះពុទ្ធអង្គអត់ជេរអត់ប្រមាថ សាព្រោះពូជអសិលធរនៅក្នុងសង្គមនៅនាពេលបច្ចុប្បន្នសម័យនេះទេអត់សាព្រោះពូជពូជវាចាមិនល្អព្រះអង្គហាម ហាមវាចាមិនល្អវាចាជេរបតិចនឹងចំណុចទី1មួយទៀតពាក្យញុះញង់ឲ្យគេបែកបាក់សាមគ្គីគ្នា ទៅវិញទៅមកព្រះអង្គទ្រង់ហាម ដែរវិជ័យទុច្ចរិតតែយើងញុះញង់គេឲ្យបែកបាក់គ្នា ជាវជ័យទុច្ចរិតវាចាអាក្រក់ទី4នោះគឺ មិននិយាយពាក្យរយរាយឥតប្រយោជន៍ពុទ្ធបរិស័ទយើងដឹងហើយពាក្យឥតប្រយោជន៍គឺមិនមែនជាធម្មីកថាមិនមែនជាការពោលពាក្យប្រកបតែដោយធម៌អារសធម៌អាសិក្ខាវិន័យរបស់ ព្រះបរមសាស្តាវាចាក៏វាចាដែលឥតប្រយោជន៍និងគឺជាវាចាដែលមិនបានការ វាចាមិនមែនជា ប្រយោជន៍ក្នុងពុទ្ធសាសនាកោថភានៃសម្ដីលាមួកមិនមែនជាសម្ដីមធុវាចាមិនមែនជាសម្ដីផ្អែមដោយជាទឹកខ្មុំនោះទេនឹងព្រះអង្គទ្រង់ហាម នេះហៅថាផ្លូវមគ្គអរិយមគ្គប្រកបទៅដោយអង្គទី3ដែលហៅថាសមាវាចាភាសាអង់គ្លេសគេហៅថា right speech right speech ហ្នឹងគឺសម្ដីត្រូវ ស្ពេចស្ពេចហ្នឹងគឺសំដីប្រែថាសំដីរាយហ្នឹងត្រឹមត្រូវបើវេកវេកញែកវេយកស្ពេចហ្នឹងជានាមរាយហ្នឹងគឺជាគុណនាមនិងរាយហ្នឹងប្រែថាត្រឹមត្រូវស្ពេចហ្នឹងប្រែថាសំដីសំដីត្រឹមត្រូវភាសាអង់គ្លេសគេយកគុណនាមដាក់មុខដាក់មុខនាម ដល់ទៅពេលភាសាខ្មែរយើងយកនាមដាក់ពីមុខគុណនាមវិញគឺខុសគ្នា ភាសាថៃអីក៏ចឹងទៀតណាភាសាថៃចេះមួយម៉ាត់ពីរម៉ាត់ដូចភូឌីនិយាយល្អគេយកពាក្យនាមហ្នឹងដាក់ពីមុខគុណនាមឌីឌីហ្នឹងល្អនិយាយល្អនិយាយភូជីងជីងនិយាយពាក្យពិតពិតគេយកគុណនាមហ្នឹងដាក់ពីក្រោយនាមដែរដោយភាសាអង់គ្លេសភាសាថៃហើយភាសាថៃហ្នឹងដោយភាសាខ្មែរដូចគ្នា តែភាសាអង់គ្លេសគេយកគុណនាម ដាក់ពីមុខនាមភាសាថៃគេយកនាមដាក់ពីមុខដាក់ពីមុខគុណនាមដូចខ្មែរដែរនិយាយទៅនឹងគឺអរិយមគ្គទីទី3ចំណែកអរិយមគ្គប្រកបទៅដោយអង្គទី4គឺសមាកមន្តៈព្រះអង្គទ្រង់ឲ្យយើងរស់នៅ នៅពេលបច្ចុប្បន្នសម័យនេះកុំឲ្យប្រកាន់ខ្លួននឹងគឺមានការងារត្រូវ ការងារត្រូវនឹងបានដល់ការវាចាកចំនួនខុសទាំងឡាយ5ប្រការការងារត្រូវអការងារត្រូវនឹងគឺយើងមិនទៅលួចគេទី1នឹងមិនសម្លាប់សត្វទី2នឹងមិនទៅលួចទ្រព្យគេទី3នឹងគឺមិនប្រព្រឹត្តខុសក្នុងកាមប្រពន្ធកូនចៅអ្នកដតីគឺជាការងារដ៏ត្រឹមត្រូវ សាធុសាបរិសិជនទាំងឡាយយើងរស់នៅនៅពេលបច្ចុប្បន្ននេះគឺ មានការងារដ៏ត្រឹមត្រូវនឹងមិនទៅសម្រាប់សាទយកទៅលក់អីចឹងការដែលយើងលក់សាច់លក់អីសម្រាប់គេនឹងសម្រាប់សัตว์សម្រាប់មនុស្សក៏ដោយ គឺជាការងារមួយបានលុយដែរតែជាការមួយ វាប្រះចាកវាបាបកម្មប្រះចាកនឹងពពុទ្ធដីការរបស់ពពុទ្ធអង្គជាការងារមួយអត់ត្រឹមត្រូវទេ អ្នកខ្លះសម្រាប់ជ្រូកសម្រាប់គោសម្រាប់ត្រីអីយកទៅលក់បានលុយពិតមែនតែការងារហ្នឹងវាមិនមែនជាការងារដ៏ត្រឹមត្រូវទៅសម្រាប់គេព្រោះតែជីវិតរបស់ខ្លួនព្រោះតែជីវិតរបស់ខ្លួនហើយទៅលួចគេក៏ដោយលួចគេលួចម៉ូតូលួចកង់លួចឡាន លួចអីចឹងទៅក៏មិនមែនជាការងារដ៏ត្រឹមត្រូវដែរហើយការលួចគេហ្នឹងបើគេតន់ លួចគេវាក្រន់ដល់ទៅពេលគេតន់វាក្រែល គេតន់វាក្រែលនឹងពីព្រោះយើងខំរកលុយមកបានមកដោយការងារលំបាកវេទនា បែកញើសហូរញើសសស្រាក់សស្រាំទាំងកណ្ដាលហាលថ្ងៃហាលខ្យល់ហាលភ្លៀងពុះពៀគ្រប់ឧបសគ្គយើង មិនចង់ឲ្យអ្នកដតីមកលួចទ្រព្យសម្បត្តិរបស់យើងទេ អ្នកដតីក៏គេដូចជាយើងចឹងដែរខំរកបានមកដោយក្តីលំបាក អ្នកខ្លាំងសំលុយបានម៉ូតូមួយហើយរាប់សិបឆ្នាំ ជិះបានប្រមាណចោលនឹងលួចទៅបាត់តើគ្នាស្ដាយយ៉ាងណាស្រណោះអាឡោះអាឡៃយ៉ាងណាខំធ្វើការទិញកវិលទិញខ្សែកខ្សែដៃថាបានពាក់នឹងគេចោលនឹងវាមកលួចយកទៅទៀតចោលនឹងគឺជាមនុស្សមនុស្សដែលសបោលោភៈលោភលន់លួចទ្រព្យសម្បត្តិរបស់អ្នកដតីក៏ជាការងារមួយអត់ប្រពៃដែរ មិនមែនជាការងារដ៏ត្រឹមត្រូវទេពុទ្ធបរិស័ទលោកយាយលោកតា ធ្លាប់ស្ដាប់រឿងកុហកតបោះដែរនៅទីនោះតបោះហ្នឹងគេអួតថាគាត់នឹងជាអ្នកមានគុណធម៌ខ្ពង់ខ្ពស់អួតខ្លួនឯងពីអ្នកប្តីប្រពន្ធនឹងគាត់មានទ្រព្យច្រើនណាស់ហើយចំណន់នឹងមានធនាគារឯណាគាត់យកទ្រព្យនឹងទៅផ្ញើនឹងអាស្រមតបោះនៅបាណាសាលាឲ្យតបោះនឹងជួយថែរក្សា ជ្រះថ្លាជាមួយនឹងតបោះអីសី ភ្នួងសក់អញ្ជើញទៅ ប្រសាបាយទៅឆានបាយនៅផ្ទះរបស់គាត់តើបោះនឹងទៅដល់ផ្ទះហើយឆានបាយហើយត្រឡប់ទៅអាស្រមវិញហើយគាត់នឹងទៅបេះស្បូវសៀននឹងតើបោះនឹងសៀននឹងភ្នួងសក់ធ្វើល្បិចដើម្បីឲ្យគេទុកចិត្តទៅដល់ប្រហែល100ម៉ែត្រត្រឡប់មកវិញត្រឡប់មកប្រាប់ម្ចាស់ផ្ទះគេ ថាញោមអើយញោម លោកតាលោកតាលោកតាមកនឹងធ្វើអីលោកតាលោកតានឹងក៏ប្រាប់ថាខ្ញុំមកនឹងដោយសារអ្នកសក់នេះជាប់នៅភ្នួងសក់របស់ខ្ញុំមកតសៃហើយលើខ្ញុំយកមកខ្លាចដាច់សិលក្នុងការនោះប្រពន្ធនៃយើងព្រះអង្គនៅ ចិត្តនឹងឬសំដីរបស់តបោះនិយាយចឹងក៏គិតពិចារណាតបោះនឹងធ្វើដំណើរទៅ បាត់ទៅសួរពីអ្នកប្តីប្រពន្ធថាអ្នកឯងមានផ្ញើរបស់របរអីទុកនឹងតបោះនឹងដែរឬទេ ថាមានទ្រព្យសម្បត្តិមាសប្រាក់ពេជ្រកែវកងនឹងច្រើនណាស់អញ្ចឹងតាបោះនឹងប្រកាសជាយកទ្រព្យសម្បត្តិទាំងអស់នឹងហើយ តាមទៅមែនទៀតហើយតាបោះនឹងកោះយកទ្រព្យគេទៅរត់រត់ទៅអស់នឹងយកស្បូវនឹងដើម្បីឲ្យគេຕົកចិត្តថាជាមនុស្សល្អតាមពិតចិត្តខ្លួនឯងក៏ខ្វក់អាក្រក់ឫស្យាដូចជាផ្លែលវា ធ្វើល្អតែខាងក្រៅខាងក្នុងឲ្យរលួយនឹង ខាងក្នុងឲ្យរលួយតបោះនឹងធ្វើខ្លួនជាបុគ្គលល្អតាមពិតចិត្តគំនិតនោះ អាក្រក់ឬឆាប្រៃផ្សាយជាពុនពេកប្រមាណអាក្រក់ណាស់គេតាមតន់គេវាយម្នាក់ម្ដាយមួយជើងប៊ីងស្លាប់ហើយពពោទិស័តព្រះអង្គផ្ដាំ លួចគេវាក្រន់ដល់ទៅពេលគេតន់វាក្រែល សម្ដីរបស់អ្នក ហាក់ដូចជាអ្នកចេះដឹងអញ្ចឹងសូមបីតែស្បូវមួយតែសៃដែលលោកកាច់ដាក់នឹងភ្នួងសក់របស់ខ្លួនឯង និយាយដើម្បីឲ្យគេຕົកចិត្តតែទង្វើរបស់ខ្លួនឯងនេះគឺជាទង្វើដ៏លាមួកដ៏ព្រៃផ្សៃមិនមែនជាមនុស្សជាតិនោះទេ ការងារអត់ប្រប្រៃដែរហើយយកប្តីយកប្រពន្ធគេនឹងក៏ការងារអត់ប្រប្រៃមិនមែនជាសមាកមន្តៈទេយកប្តីគេយកប្រពន្ធគេ យើងចង់បានប្រពន្ធមួយស្មោះមួយ ទៅទល់នឹងមួយអ្នកដតីក៏ដូចជាយើងចឹង មិនចង់ឲ្យនរណាមកតដើមប្រពន្ធយើងមកតដើមប្តីយើងទេដូចតែគ្នាយើងយល់ពីអារម្មណ៍គ្នាទៅវិញទៅមកយល់ពីអារម្មណ៍មនុស្សស្រីមនុស្សប្រុសនៅក្នុងសង្គមនៅនាពេលបច្ចុប្បន្ននេះសម័យនេះ គឺជាការងារដ៏ប្រពៃមិនប្រព្រឹត្តខុសក្នុងកាមគុណផ្សេងផ្សេង ប្រពន្ធកូនចៅរបស់អ្នកដតីដែលគេហួងហែងដែលគេថែរក្សាមិនចង់ឲ្យបរោះណាមួយនារីណាមួយមកប្រព្រឹត្តល្មើសចំពោះប្រពន្ធកូនចៅ របស់អ្នកដតីឡើយនឹងនឹងហៅថាសមាកមន្តៈការងារត្រូវមិនទៅសម្លាប់សត្វទៅលួចគេប្រព្រឹត្តខុសក្នុងកាមភាសាអង់គ្លេសគេហៅថា right action right action ហ្នឹងគឺគឺការងារត្រូវការងារត្រូវ អរិយមគ្គប្រកបទៅដោយអង្គទី5នឹងគឺសមាអាជីវៈការចិញ្ចឹមជីវិតត្រូវការចិញ្ចឹមជីវិតត្រូវនឹងបានដល់វាចាវាចាចំនួនខុសបោកប្រឆោតគេបង្ខំបង្កប់លក់ដូរគ្រឿងសវឹងញាតិញោមរក់គ្រឿងសវឹងរាល់ថ្ងៃទៅអត់បានបុណ្យទេលក់ឲ្យគេនឹងជាការងារខុសទៀតនឹងជួញគ្រឿងសវឹងជួញគ្រឿងបហាសាស្ត្រាវុធ ចិញ្ចឹមសត្វយកទៅលក់ស្រីពេជ្យាអីហ្នឹងជួញដូរគ្រប់សពបែបប្រការហ្នឹងជួញគ្រឿងញៀនគ្រឿងសវឹងថ្នាំពឹសថ្នាំពុលអីហ្នឹងហើយជួញរបស់គ្រប់សពបែបប្រការហ្នឹងព្រះអង្គចាត់ទុកថាជា មិនមិនជាការចិញ្ចឹមជីវិតដោយប្របីឡើយអត់ចិញ្ចឹមជីវិតប្របីទេចិញ្ចឹមខុសបោកប្រឆោតបង្ខំបង្កប់លក់ដូរគ្រឿងសវឹងគ្រឿងបហា ជីវិតអ្នកដតីនឹងភាសាអង់គ្លេសគេហៅថា livelihood ការចិញ្ចឹមជីវិតត្រូវនឹងគឺយើងមិនក៏បីលក់គ្រឿងសវឹងបើអត់មានអ្នកលក់មានអ្នកផឹកមកពីណានឹងអ្នកផឹកស្រានឹងដោយសារមានអ្នកលក់បានផឹកទៅកើត បើអត់មានអ្នកលក់អត់មានអ្នកទិញទេរីឯអរិយមគ្គប្រកប ទៅដោយអង្គទី6ហ្នឹងគឺសមាវាយាមៈព្យាយាមត្រូវព្យាយាមត្រូវនឹង ជីវិតរបស់យើងដែលរស់នៅនៅពេលបច្ចុប្បន្នសម័យនេះក៏បីព្យាយាមទី1សង្វរពធានៈព្យាយាមមិនឲ្យបាបកើតឡើងអំពើបាបដោយផ្លូវកាយផ្លូវវាចាផ្លូវចិត្តក្តី ទី2បហានបធានៈព្យាយាមលះបាបដែលកើតឡើងហើយបើបាបនឹងកើតឡើងហើយគឺយើងព្យាយាមលះបាបនឹងចេញទៅ ដោយអង្គលីមៀលអីសម្រាប់មនុស្សពីមុនដល់ទៅពេលក្រោយមកគាត់លែងសម្រាប់លែងសម្រាប់ នឹងคลายមកជាមនុស្សល្អមើលចោលពីអ្នកទៅលួចទ្របគេចំណន់ព្រះនឹងចោលមួយនឹងលួចទ្របសម្បត្តិរបស់ អ្នកដតីហើយចោលមួយទៀតឈប់លួចនឹងឈប់លួចនឹងព្រះអង្គតសើថាជាបុគ្គលប្រសើរដែលលះបង់នៅអំពើបាបភារទ្វាជាព្រាមអីពីមុនចេប្រមាទប្រសងដល់ទៅពេលគាត់ស្ដាប់ធម៌យល់ទៅលេងចេប្រមាទលេងបទុសរាយជាមួយប្រសង្ឃ ឪពុកក្មេងម្ដាយក្មេងលោកយាយវិសាខាក៏អញ្ចឹងអត់ចេះធ្វើបុណ្យទេ ពេលក្រោយមកក៏ស្ដាប់ធម៌យល់ទៅចេះធ្វើបុណ្យចេះធ្វើកុសលក្នុងពុទ្ធសាសនានឹងចាត់ទុកថាជីវិតល្អប្រពៃលះបង់នៅអំពើបាបធ្លាប់តែសម្លាប់ក្រោយមកលែងសម្លាប់ព្រះអង្គតសើធ្លាប់តែលួចក្រោយមកលែងលួចក៏ប្រពុតត្រង់សរសើរបុគ្គលនោះប្រៀបដូចជាព្រះច័ន្ទដែលចេញផុតអំពីពពក អំពីពពក មនុស្សណាធ្វើអាក្រក់នៅពេលណាដែលដែលដឹងតែខ្លួនឯងជាមនុស្សអាក្រក់អាចคลายមកជាបណ្ឌិតបានคลายមកជាអ្នកចេះដឹងបានទៀតណាដឹងតែខ្លួនឯងជាអ្នកធ្វើអំពើអាក្រក់ហើយជាអ្នកធ្វើអំពើបាបហើយកែខ្លួនមកជាបណ្ឌិតពពុទ្ធអង្គទ្រង់សរសើរថាបុគ្គលនឹងអាចคลายមកជាអ្នកចេះដឹងអាចคลายមកជាបណ្ឌិតបានខ្លាចណាស់អ្នកណាធ្វើអាក្រក់ហើយមិនដឹងតែខ្លួនឯងធ្វើអាក្រក់ គឺមិនមែនជាមនុស្សប្រសើរទេ នៅតែរក្សាការពារនៅទង្វើអាក្រក់របស់ខ្លួននឹងមិនមែនជាសប្បុរសមិនមែនជាបណ្ឌិតមិនមែនជាអ្នកចេះដឹងនៅក្នុងព្រះពុទ្ធសាសនាឡើយនឹងការព្យាយាមទី3នឹងគឺភាវនាប្រធានៈព្យាយាម ធ្វើកុសលដែលមិនតាន់កើតឡើងឲ្យកើតឡើង រក្សាសិលក៏ដោយធ្វើទានក៏ដោយខំចម្រើនទៅនៅទីនេះចម្រើនបុណ្យកុសល ទី4អនុរក្ខណាប្រធានៈព្យាយាមរក្សាកុសលដែលកើតឡើងហើយមិនឲ្យវិនាសទៅវិញដោយជាលោកយាយលោកតាស្ដាប់ពធរាល់ថ្ងៃហ្នឹងមិនអស់លុយណាក៏បានបុណ្យស្ដាប់ធរាល់ថ្ងៃហ្នឹងមិនអស់លុយទេ បានបុណ្យទៀតបើកវិជុស្ដាប់ទៅ ហើយធ្វើទៀនដាក់បាតប្រគេនប្រសងរាល់ថ្ងៃបុណ្យចូលឆ្នាំកឋិនភ្ជុំបិណ្ឌគឺយើងរក្សាបុណ្យកុសលឲ្យថិតថេរកុំឲ្យវិនាស ទៅដោយធ្លាប់តែខ្លួនឯងធ្វើល្អក្រោយមកក៏លះបង់ទង្វើល្អคลายមកជាមនុស្សអាក្រក់វិញ អត់ល្អទេអត់ល្អអត់ល្អជាដាច់ខាតនឹងពពុតព្រះអង្គទ្រង់អត់ទៅសើទេ ធ្លាប់តែល្អល្អល្អពេលក្រោយមកคลายមកជាមនុស្សអាក្រក់វិញណាក៏បីរក្សារក្សានៅទង្វើ ដែលយើង ធ្វើរក្សានៅបុណ្យកុសលដែលយើងបានបាទ បានបំពេញនៅនាពេល បច្ចុប្បន្ននេះឲ្យបានរក្សាល្អគង់វង្សនេះហៅថាសមាវាយាមៈភាសាអង់គ្លេសគេហៅ right effort right effort effort នឹងគឺការខិតខំប្រឹងប្រែងព្យាយាម right ដល់ត្រឹមត្រូវជាផ្លូវទី6ផ្លូវទី7នឹងគឺហៅថាសមាសតិសមាសតិនឹងគឺសតិរលឹកត្រូវក្នុង ដំណើរជីវិតប្រចាំថ្ងៃនេះគឺរលឹកត្រូវ រលឹកស្មារតីត្រូវ បានដល់រលឹក នៅខបដិបត្តិសតបដ្ឋានទាំងឡាយ4ប្រការ កាយវេទនាចិត្តធម៌ព្រះអង្គឲ្យយើងមានសតិគ្រប់កាលថាកាយយើងនឹងគ្រាន់តែជាកាយប៉ុណ្ណឹងគុំប្រកាន់គុំវេទនា ការសោយអារម្មណ៍នឹងគ្រាន់តែជាវេទនាម្ដង ចេះម្ដងចោះអាផ្លូវចិត្តនិងអាវេទនា អាគេតសះទៅក៏សបាយអាគេប្រអាប់ទៅក៏ខឹងព្រះអង្គឲ្យពិចារណា ថាវេទនាគេជេរខឹងហើយកុំឲ្យខឹងនៅតែខឹងកុំឲ្យតោមនោះកុំឲ្យយំនៅតែយំអានឹងឲ្យហៅថាវេទនាវាអត់ស្ដាប់ប្រកបយើងទេការសោយអារម្មណ៍ចិត្តចិត្តម្ដងចេះម្ដងចោះចិត្តនឹងដោយអត្ថកិតនឹងកិតមួយផ្លេទៅថាចង់ទៅណេះមួយផ្លេទៅថាចង់ទៅណោះ ពីម្សិលមិញថាកម្រងថ្ងៃនេះធ្វើអញ្ចេះដល់តែមកដល់ថ្ងៃនេះអត់ធ្វើអញ្ចឹងចិត្តវាអត់ទៀងក្លែងក្លងរក្សាចិត្តរបស់ យើងនឹងឲ្យបានល្អពុទ្ធជនក៏បីរក្សានៅរបស់ តែមួយគឺល្អគឺយើងក៏បីរក្សានៅផ្លូវចិត្តពីព្រោះវិស័យពុទ្ធជនណាទីនេះកាលណាប្រសិនបើយើងរក្សានៅចិត្តបានហើយគឺឈ្មោះថាជាការរក្សាដ៏ក្រៃលែងតែរក្សាមិនបានល្អចិត្តយើងវាក្លែងក្លង កលាប់ចាក់ចិត្តដូចជាស្វាអញ្ចឹងម្ដងចេះម្ដងចោះនឹងចិត្តរបស់យើងនឹង89ដួងសង្ខេបពឹសស្ដា121ដួងនឹងចិត្តនៅ ក្នុងបរមត្តនឹងព្រះអង្គឲ្យពិចារណាចិត្តធរធរកុសលអកុសល ក្រន់តែជាធរប៉ុណ្ណោះមិនជារបស់ណានាកាយវេទនាចិត្តធរហ្នឹងគឺមាននៅសតិរលឹកគ្រប់កាលពុទ្ធានុសតិរលឹកគុណពុទ្ធ មានុសតិរលឹកគុណពធសង្ឃានុសតិរលឹកគុណប្រសង់និងដែលហៅថាភាសាអង់គ្លេសគេហៅថា mindfulness នឹងគឺសតិហ្នឹងរលឹកត្រូវរាយ mindfulness ហ្នឹងគឺសតិរលឹកត្រឹមត្រូវសំដៅដល់ការរលឹកទៅលើសតិប្បដ្ឋានសូត្រទាំងឡាយ4ប្រការនឹងឯងទី1កាយវេទនាទី3ចិត្តទី4ធម៌ឈ្មោះថាជាការរលឹកត្រឹមត្រូវមួយទៀត សមាសតិការតម្កល់ចិត្តត្រូវមគ្គប្រកបដោយអង្គទី8នឹងសមាសតិភាសាអង់គ្លេសគេហៅថា rai rai meditation rai meditation ហ្នឹងគឺសមាសមាធិសមាសមាធិការតម្កល់ចិត្តត្រូវ បានដល់សមាធិដែលចម្រើនតាមគន្លងនៃឈាន4មានបឋមឈានពិចារណាទៅលើទុតិយឈានតតិយឈានចតុតឈាន ឈាននឹងគឺការចម្រើនអង្គឈាន វិតកៈវិចារៈបិតិសុខៈឯកកតា គឺសតិសមាធិនឹងរលឹកដល់វិតកៈការត្រេះរិះនៅក្នុងចិត្តបិតិការឆ្អែតវិតកៈបិតិសុខៈឯកកតាសេចក្តីសោកនឹងឯកអារម្មណ៍ផ្លូវចិត្តតែមួយផ្គងអារម្មណ៍អីនឹងហៅថាសមាសមាធិការដំកល់ចិត្តត្រូវ វិតកៈហ្នឹងគឺយើងត្រេះរិះត្រូវត្រេះរិះមិនព្យាបាទអីគេចឹងទៅ ត្រេះរិះវិតកៈបៃតិឆ្អែតនៅក្នុងផ្លូវធនដែតឡើងតសែតឡើងហៅថាសមាធិការតម្កល់ចិត្តត្រូវនឹងនាងនាងធម្មទិនីនឹងសំដែងឲ្យ ឆ្លើយតបសំណួររបស់វិសាខៈនោះដែលសួរតើផ្លូវយ៉ាងណា ដែលកុំឲ្យប្រកាន់ថាកាយនឹងជាកាយរបស់ខ្លួន នាងឆ្លើយថាបដិបទាកុំឲ្យប្រកាន់ថាកាយនឹងជាកាយរបស់ខ្លួនតលតែបដិបទាទៅតាមអរិយមគ្គប្រកបទៅដោយអង្គទាំង8នឹងឯងវិសាខៈស្រាប់ធរហើយពុទ្ធបរិស័ទទាំងឡាយវិសាខៈនឹងត្រូវជាប្តីនាងហ៎ការដែលនៅពីប្រសក់នាងធម្មតិននាមិនតាន់ទៅបួសនិងវិសាខៈប្តីនាងធម្មតិននាជាព្រះអរិយបុគ្គលថ្នាក់ទី3 ចំណែកធម្មតិនីបួសហើយជាព្រះអរិយបុគ្គលឋានៈទី4អស់កិលេសអលិញអស់កិលេសហើយវិសាខៈនឹង នៅមានកិលេសនៅមានការអអន់សពន់ចិត្តឥឡូវតែនាង ធម្មតិនីបួសហើយលះកិលេសអស់អលិញលះកិលេសជា សមុឆេតសួរសំណួរជាច្រើនទៀតទៀតហើយសួរតាំងពីឧបាទានខណ្ឌ និងវិសាខៈសួរច្រើនសួរពីរឿងសង្កតធរអសង្កតធរសួរពីរឿងសង្ខាសួរពីវិច័យសង្ខាចិត្តសង្ខាសួរទៅដល់នាងធម្មតិនីបកស្រាយអំពីសេចសម្មាបត្តិអំពីអយតនៈគ្រប់សពបែបប្រការនាងបកស្រាយឲ្យស្ដាប់ទៅក៏ធ្វើឲ្យនឹងធម្មិកឧបាសកនឹង ការចរចាបញ្ហាព្រះធម៌រវាងវិសាខាឧបាសក និងធម្មតនីភិក្ខុនៃជាអ្នកឆ្លើយនេះមានសម្ដែងប្រកាសនៅក្នុងអដ្ឋកថាបបញ្ចសោតនីបានសម្ដែងថាសូមបីវិសាខាឧបាសក ក៏មានការចូលយល់ចិត្តល្អយល់សบายរីករាយចំពោះបញ្ហាដែលធម្មតិនីភិក្ខុនៃបកស្រាយដូចមានសេចក្តីថា វិសាខៈបានស្ដាប់ពាក្យពោលដោះស្រាយបញ្ហា នៅ ក្នុងអរិយសច្ចៈរបស់ពិតដ៏ប្រសើរ4ប្រការទុក្ខសច្ចសភាវៈចេតុកសមុសច្ចៈនិងហេតុដែលនាំឲ្យកើតទុក្ខមកពីណានិរោធសច្ចៈសេចក្តីរលត់ទុក្ខ ហើយនឹងមគ្គសច្ចៈផ្លូវដើម្បីរលត់នៅទុក្ខស្ដាប់ទៅជ្រះថ្លា ជាមួយធម្មទិនានិងធម្មទនីភិក្ខុនៃ ជាអ្នកត្រេកអរនៅក្នុងព្រះសាសនាព្រោះអ្នកណាមិនត្រេកអរនៅក្នុងព្រះសាសនា អ្នកនោះរមែងមិនអាចដោះស្រាយបញ្ហានេះបានដូចជាបុគ្គលដែលដកសក់ស្កូវមួយសរសៃដោយចន្ទះដូច្នោះ ឬដូចជាបុគ្គលកាន់រោមត្រាយឡើង ភ្នំព្រះសមេដូច្នោះឯងมันអាចដោះស្រាយ ដូចជាដកសក់ស្ខូវរមើសក់ក្នុងសក់ខ្មៅទាំងឡាយតម្រាំតែដកបានមួយមួយហ្នឹងបើសិនជាអត់ជ្រះថ្លាស្រាយអត់ចេញទេបបានឹងរោធរអាមកឆ្លើយ អរិយសច្ចៈ4ប្រការជារបស់ប្រកបច្បាស់នៅក្នុងព្រះសាសនាដូចជាព្រះច័ន្ទនិងព្រះអាទិត្យដែលប្រកបច្បាស់នៅក្នុងលោកដូច្នោះព្រះសម្មាសម្ពុទ្ធនិងព្រះមហាថេរទាំងឡាយក៏បាន ប្រកាសអរិយសច្ចៈ4ប្រការ នៅ ក្នុងទីកណ្ដាលមហាជន ព្រោះភិក្ខុសង្ឃរមែងឲ្យកុលបុត្រសិក្សារៀនសូត្រថាអ្វីហៅថាមាន4ប្រការអរិយសច្ចៈ4ប្រការដូច្នេះដោយចាប់ផ្ដើមតាំងពីបព្វជិយទៅឯធម្មទិន្នាភិក្ខុនីអ្នកតាំងនៅក្នុង នៅក្នុងកុសលោបាយដ៏ប្រពៃសំរុំនឹងហេតុផល ជាមនុស្សវៀងវៃមុតស្រួចអាចសម្ដែងបាន ព្រោះដូច្នោះវិសាខឧបាសកទៅមិនអាចជ្រាបថា ធម្មទនីភិក្ខុនីបានដឹងច្បាស់អរិយសច្ចៈដោយការដោះស្រាយ ប្រស្នាត្រឹមប៉ុណ្ណេះទេទើបបានសួរបញ្ហាជាលំដាប់តទៅទៀតតែកាលវិសាខឧបាសក បានស្ដាប់ពាក្យពោលដោះស្រាយបញ្ហា ដែលលំបាកបានហើយទើបប្រកាសក្នុងចិត្តថា ធម្មទនីភិក្ខុនីបានត្រាស់ដឹង នៅអរិយសច្ចៈពិតមែននិងបញ្ហាដ៏ជ្រាលជ្រៅដែលតាក់ទងនឹងត្រៃលក្ខណ៍ដូចនេះ។ បុគ្គលដែលមិនមែនជាព្រះខៃណាស្របមិនអាចពោលដោះស្រាយបញ្ហានេះបានទេវិសាខឧបាសកទៅបយល់ថាធម្មទនីភិក្ខុនីបានទីពឹងនៅក្នុងព្រះសាសនានេះហើយថែមទាំងបានសម្រេចបដិសម្ពទាបានសម្រេចវេសារចញ្ញញានប្រាជ្ញាញានដែលធ្វើឲ្យឃ្លាវខ្លាអង្អាចទៅអាចដោះស្រាយបញ្ហារបស់យើងបានមុនដំបូងអត់តន់ជឿថា មិនពិតប្រកបមិនច្បាស់ក្នុងចិត្តថា ធម្មតិនីនឹងបានសម្រេចធរអីទេទៅសួរលបងប្រស្នាឲ្យនាងដោះស្រាយម្យ៉ាងទៀតវិសាខឧបាសកបានសាកសួរបញ្ហាឲ្យលំបាកយ៉ាងក្រៃលែងឡើងទៅប៉ុន្តែធម្មតិនីភិក្ខុនីក៏អាចពោលដោះស្រាយបញ្ហានោះបាន ត្រឹមត្រូវទាំងអស់គ្រប់បញ្ហាដែលលើកឡើង។ កាលវិសាខឧបាសកនាំសេចក្តីនៃការសន្ទនាធរនេះទៅ ក្រាបទូលចំពោះ ព្រះ សម្មាសម្ពុទ្ធឲ្យទ្រង់ជ្រាប ព្រះបរមសាស្តាក៏បានត្រាស់សរសើរធម្មទនីភិក្ខុនីឲ្យវិសាខឧបាសកបានស្ដាប់ ដែលជាការត្រាស់ទទួលធានាការចេះដឹងនិងភាពអង្អាចដ៏ប្រសើររបស់ព្រះថេរីលុះសម័យកាលជាខាងក្រោយមកព្រះសក្យមុនីគង់នៅក្នុងវត្តចេតពុនក្រុងសាវត្ថីទ្រង់បានប្រកាសតែងតាំងភិក្ខុនីទាំងឡាយຕົកក្នុងតំណែងជាអេតតេកៈផ្សេងផ្សេងទៅតាមបុណ្យបារមីនិងសេចក្តីល្អដែលខ្លួនបានសន្សំមករៀងរៀងខ្លួន ពេលនោះដែរព្រះវិចិត្រមាព្រះអង្គទ្រង់បានប្រកាសតែងតាំងធម្មទិនាភិក្ខុនីទុកក្នុងតំណែងដ៏ប្រសើរបំផុតដោយទ្រង់សម្ដែងចូលវេទលៈសោតឲ្យជាដើមហេតុតាមដែលមានសម្ដែងនៅក្នុងគម្ពីរអង្គតរនិកាយឯកនិបាដូចមានសេចក្តីថាអេតតកាំងភគវេមមេសាវិកានាំងភិក្ខុនីនាំងធម្មកថេកានាំងយតិទាំងធម្មតនី មនាលភិក្ខុទាំងឡាយធម្មតិនីជាអ្នកប្រសើរជាងភិក្ខុនៃទាំងឡាយជាសាវិការរបស់តថាគតផ្នែកខាង ធម្មកថាអ្នកសំដែងនៅព្រះធម៌ផ្នែកខាងស្រីគឺ ធម្មតិនីនឹងឲ្យប្រកែសំដែងធម៌ជាងគេ នៅ ក្នុងសាសនាបដាចារកោតមី ក៏ចេះធរដែរមិនមែនមិនចេះទេ តែឯកទេសរបស់ធម្មទនីគឺប្រកែកជាងគេឯកទេសរបស់គាត់នឹងសិតតែឯកទេសផ្សេងផ្សេងគ្នាបច្ចបដាចារនោះប្រកែកខាងដោះស្រាយបញ្ហាសបោបញ្ញាចឹងទៅដោះស្រាយវិបត្តិផ្លូវចិត្តឯកទេសគឺចឹងខុសខុសគ្នា ក្រោយពីធម្មទនីភិក្ខុនីបានជាព្រះអរហន្តីហើយព្រះនាងបានពោលគាថាដែលមានសម្ដែងនៅក្នុងគម្ពីរខុទ្ទកនិកាយថេរីគាថាដោយមានសេចក្តីថា នាងថេរីណាមានចំណងកើតហើយដើម្បីផលដ៏ប្រសើរញ៉ាំងសមណកិច្ចឲ្យសម្រេចហើយក៏បីជាអ្នកពលត្រូវនៅព្រះនិព្វាន ដោយមគ្គចិត្ត3ខាងក្រោម មានចិត្តមិនជាប់តាក់ទងនៅក្នុងកាមទាំងឡាយនាងថេរីនោះបណ្ឌិតតែងហៅថាអុតធាំងសោតា អ្នកមានខ្សែគឺមគ្គនិងខ្សែគឺសង្ខារនៅក្នុងមគ្គខាងលើជីវប្រវត្តិនៅក្នុងចំណែកដែលជាអតីតជាតិរបស់ធម្មតិនីភិក្ខុនី មានសម្ដែងប្រកបនៅក្នុងអដ្ឋកថាមនោរដ្ឋពរណីនិង នៅ ក្នុងអដ្ឋកថាបរមត្ថទីបនីនិងនៅក្នុងគម្ពីរខុទ្ទកនិកាយអបទានដោយមានសេចក្តីថានឹងនិយាយពីអតីតជាតិមូលហេតុអីបានជានាងធម្មទនីនឹងបានឯកទេសខាងសម្ដែងធរតើនាង ធ្លាប់ធ្វើបុណ្យអីពីជាតិមុនដែរឬទេ នៅក្នុងពុទ្ធកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាមបតុមុត្តរៈដោយរាប់ថយក្រោយ មួយសែនកាប់អំពីផតកាប់នេះទៅ កាលនោះធម្មតេនីភិក្ខុនៃ កើតនៅក្នុងត្រកូលមួយ នៅក្នុងក្រុងហង្សវតីជាអ្នកធ្វើនៅការងារនៃជនដតីនាងក៏បាននិយាយខ្លួនឯងខ្ញុំមានប្រាជ្ញាចាស់សង្រួមនៅក្នុងសិល្ប៍ រក្សាសិលកាលដែលសាសនាពពុទ្ធពនាមបតមុត្តរៈនឹងគឺនាងរក្សាសិលជ្រះថ្លាថ្ងៃមួយព្រះសុជាតថេលោកជាអគ្គកសាវៈរបស់ព្រះបុត្រព្រះសម្មាសម្ពុទ្ធព្រះនាមបតមុត្តរៈចេញអំពីវត្តទៅដើម្បីបិណ្ឌបាតកាលនោះខ្ញុំចេញទៅដងទឹកកាន់ក្អមដើរចេញទៅ បានឃើញ ប្រធេរៈនោះក៏មានសេចក្តីជ្រះថ្លា បាន ប្រកេននំដោយដៃរបស់ខ្លួន ព្រះថេរៈនោះទទួលនំហើយគង់ឆាន់នៅក្នុងទីនោះនឹងក្រោយពីព្រះថេរៈឆាន់រួចហើយទើបនាងសូមនិមន្តព្រះថេរៈទៅកាន់ផ្ទះរបស់ខ្លួននឹងបានប្រគេននៅភោជនាហារដល់ព្រះថេរៈលំដាប់នោះលំដាប់នោះម្ចាស់របស់ខ្ញុំមានចិត្តត្រេកអរនឹងខ្ញុំបានយកខ្ញុំធ្វើជាកូនប្រសាររបស់ខ្លួន មុនដំបូងអ្នកអំរើគេ ដោយសារនាងបកាយធ្វើបុណ្យគេគេយកធ្វើជាកូនប្រសាគេស្រឡាញ់ចរិតនាងគ្រាមួយនាងបានរួមដំណើរជាមួយនឹងម្ដាយក្មេកទៅក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនឹងនៅក្នុងថ្ងៃនោះព្រះអង្គទ្រង់តែងតាំងភិក្ខុនីមួយរូបជា ធម្មកថាអ្នកសម្ដែងព្រះធម៌ទៅដល់បរិស័ទក្នុងតំណែងជាអេតតេកៈគឺជាអ្នកប្រសើរជាងគេ នៅក្នុងការសម្ដែងព្រះធម៌ទេសនា ការនាង បានស្ដាប់ព្រះពុទ្ធវចនៈដែលទ្រង់ប្រកាសតែងតាំងហើយក៏មានសេចក្តីត្រេកអរនាងទៅ ក្រាបថ្វាយបង្គំអរតនីព្រះសម្មាសម្ពុទ្ធព្រះនាមបតមុតរៈព្រមទាំងព្រះភិក្ខុសង្ឃទៅទទួល មហាទាន នៅផ្ទះរបស់ នាង មហាទាន ច្រើនទៀតណាព្រះសង្ឃមួយសែនអង្គសាសនាពុទ្ធព្រះនាមបតមុតរៈនឹងនាងប្រកេនចង្ហាន់ពុទ្ធនឹងមួយសែនអង្គ លំដាប់នោះ នាងក៏មានសេចក្តីប្រាថ្នាដើម្បីបានតំណែងអេតតិកៈនឹងចង់បានជាអ្នកសម្ដែងធម៌ដល់ទៅពេលស្លាប់ពីជាតិនឹងទៅក៏មានសេចក្តីជ្រះថ្លាទៅកើតឋានសួគ៌លុះមកដល់សម័យពុទ្ធកាលប្រពុតព្រះនាមផុសស័កនាងមករស់នៅនៅក្នុងផ្ទះមកកើត បុគ្គលមានសេចក្តីត្រេកអរក្នុងការបរិច្ចាគទាន ដែលជាត្រកូលរបស់ព្រះអនុជ3ព្រះអង្គតែជាព្រះអនុជផ្សេងព្រះមេដាជាមួយគ្នានឹងព្រះផុសសៈសម្មាសម្ពុទ្ធនាងធ្វើទានច្រើនណាស់ទានណាធ្វើទាន បរិច្ចាគទាននៅ ក្នុងប្រសាសនាជាកូនស្ដេចស្លាប់ទៅទៅកើតឋានសួគ៌ទេវលោករហូតទៅដល់92កាប់លុះដល់សម័យពពុទ្ធពនាមកាសបៈ ទ្រង់ជាផៅពងព្រាមនាងក៏មកចោះចាប់បដិសន្ធិនឹងកូនស្ដេចទៀតមកកើតនៅក្នុងបដិសន្ធិក្នុងបរិជវាំងរបស់ព្រះបាទពរាណសីព្រះនាមកេកេហើយមានបរិជបុត្រីនឹង7អង្គបងប្អូនបកើត7អង្គនាងមានបងប្អូនបកើត ចំនួន7អង្គដែលមានឈ្មោះថាសុធម្មានាងមានឈ្មោះថាសុធម្មា ធម្មទនីនឹងពីមុនឈ្មោះថាសុធម្មាហើយនឹងបរិយាចធីតា6អង្គទៀតនឹងស្ដាប់ពធទេសនាសពរិយាចហរតីក្នុង ការបំពេញ ប្រភ្នោះតែប្របីតានឹងអត់អនុញ្ញាតឲ្យបួសទេឲ្យខំធ្វើទានរសាសិលស្លាប់ទៅទៅកើតឋានសួគ៌ទាំងអស់ហើយព្រះនាងសធម្មានឹងភាសាស្ដាច់មនុស្សស្រីគេហៅសោយព្រះវេលាល័យសោយព្រះវេលាល័យទៅ បានត្រាច់រង្កត់ សាសនាទៅកើតឋានសួគ៌ដល់តែសាសនារបស់ពុទ្ធពនាមសាមណៈគោតមនៃយើងនេះនាងធម្មតិនីនឹងមកកើត នៅក្នុងត្រកូលលោកសេដ្ឋីជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនៅក្នុងគម្ពីរខុត្តកនិកាយអបទាន នៅ ក្នុងគម្ពីរខុត្តកនិកាយអបទាននិយាយពីជីវប្រវត្តិក្នុងចំណាយបច្ចុប្បន្នជាតិរបស់ព្រះនាង ធម្មតិនី នឹងទៅបួសទៅបានបដីហើយទៅបួសជាភិក្ខុនៃហើយបានសម្រេចជាព្រះអរហន្តសម្រេចជាព្រះអរហន្តក៏បរិនិព្វានទៅលែងកើតទៀតទៅអត់មានកំណើតទៀតទេនៅទៀតនេះនាងនាងធម្មតនីភិក្ខុនៃបរិនិព្វានបរិនិព្វានហ្នឹងគឺលែងកើតទៀតស្លាប់ទៅលែងកើតទៀតហើយអត់មានជាតិកំណើតទៀតទេនឹងគេហៅថាបរិនិព្វានសូមអនុមោទនា គណៈទានការសម្ដែងពធទេសនានិទានពីប្រវត្តិរឿងរ៉ាវព្រះនាង ធម្មទនីជាប្រវត្តិទី4និងហើយភាគ2ក៏សន្មតថានឹងបញ្ចប់អេវ៉ាំងនិងស្លេះតែប៉ុណ្ណេះចប់ប៉ុណ្ណឹងប្រវត្តិរបស់ព្រះនាង ធម្មទនីធេរីប្រវត្តិទី5របស់ពុទ្ធសាវិកាភាគ2ចប់ដោយបរិបូរណ៍ និងរាល់ការនិទានខុសឆ្គងយ៉ាងណា សូមទានខន្តីអភ័យទោសពីសំណាក់ប្រធេរានុធេរៈគ្រប់ព្រះអង្គប្រជាពុទ្ធបរិស័ទបងប្អូនប្រុសស្រីលោកយាយលោកតាផងនៅទៀតណាសូមជម្រាបសារទុសាបរសិជនថានៅថ្ងៃ ខាងមុខនេះខែ8ថ្ងៃអាទិត្យទី26ខ្ញុំកណាខ្ញុំបាទដង្ហែកំពីបត្រៃ3ដកទៅប្រគេនប្រសង់ទាំង14វត្ត នៅក្នុងបរិជាណាចក្រកម្ពុជា មានខេត្តកំពង់ចាមកំពង់ធំសៀមរាបជាដើម ក្នុងនោះមកចប់កម្ពីបត្រៃបៃដកប្រកេន ទាំង14ចប់ ហើយមួយភាគហ្នឹងគឺស្មើនឹង5ដុល្លារក្នុងមួយភាគ20000រៀលគិតជាដុល្លារ5ដុល្លារពូទិញសភៅប្រកេនប្រសង់សិក្សារៀនសូត្រអស់ប្រហែលជា8000ដុល្លារគ្រាន់តែសភៅទិញប្រកេនលោករៀនទាំង14វត្តនឹង ហើយមានការប្រគេនចង្ហាន់ប្រសង1000អង្គនៅភ្នំសពៅខេត្តបាត់ដំបង ចង្ហាន់មួយតុងនឹងស្មើនឹង50ដុល្លារប្រគេនមួយអង្គ100000 100000ទៀតពុទ្ធបរិស័ទមានសទ្ធាក៏អាចផ្ញើតាមវិងទ្រូមនីជាដើមឬក៏អញ្ជើញមកកាន់ប៉ុស្តិ៍វិទ្យុ FM 98.30 MHz ដែលមានទីតាំងនៅភូមិសំរោងសង្កាត់ខ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ បករណាកូនម្ចាស់ពុទ្ធបរិស័ទក៏អាចផ្ញើតាមវិងនិងទ្រូមនីជាដើមមកកាន់លេខខ្ញុំ កណាខ្ញុំបានដងចាន់នីផ្ទាល់គឺលេខ092 79 55 55 092 7954ដងសុខោបញ្ញសាអុជយោការបំពេញបុណ្យកុសលរមែងបានទទួលនៅសេចក្តីសុខសេចក្តីចម្រើនសូមអនុមោទនី